ជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់ទិសទីហើយក៏សូមស្វាគមន៍ដល់បងប្អូននៅតាមបណ្ដាញ YouTube ផងដែរថ្ងៃនេះតាមរយៈទូទួលសម្ដីមនសិការមុននេះបន្តិចដែលជួឡុងដែលជាក្រុមការងាររបស់ទូទួលមនសិការគាត់ទើបតែនឹងបញ្ចប់នៃការ live ឥឡូវដល់វេនពួកខ្ញុំពីរនាក់ម្ដងណាក្នុងការឆ្លើយតបទៅនឹងសម្ដីរបស់មេកបៃណាឆ្លើយតបទៅមេ អើក្បីក្បីឆ្លើយតបឲ្យដែរកំពុងតែបញ្ជាឲ្យអាកូនក្បីទៅដៀលប្រមាថទៅលើមនុស្សហ្នឹងហើយខ្ញុំសូមឆ្លើយតបទៅអាមេក្បីនេះអាមេអនាគតជាជីតានាយករដ្ឋមន្ត្រីណាហ្នឹងហើយអញ្ចឹងសូហ្វីស្វាគមន៍ទៅដល់បងប្អូនយើងជាមុនសិន ជម្រាបសួរបងប្អូនទាំងអស់ចាំចាំចាំបងប្អូនណាការដែលខ្ញុំនិយាយភាសាហ្នឹងមិនមែនថាខ្ញុំហ្នឹងរៀលប្រមាថមនុស្សចាស់សម្ដីអត់មានគុណធម៌ណាខ្ញុំនិយាយយោងតាមសម្ដីហ៊ុនសែនចាក់សំទោសសូហ្វីហ្នឹងហើយជម្រាបសួរបងប្អូនទាំងអស់គ្នាទូទាំងពិភពលោកហ្នឹងហើយសូមតាមដានជាមួយយើងទាំងពីរនាក់គឺនឹងបកស្រាយនឹងសម្ដីអាមេក្របីហ្នឹងហើយដែលគាត់បដៅកូនក្របីហ្នឹងហើយចាអឺយើងឃើញមុននេះបន្តិចដូច សម្ដេចដែលជួលឡុងចាដែលជួលឡុងគាត់បានបកស្រាយយ៉ាងក្បោះក្បាស់បងប្អូនក៏បានតាមដានស្រាប់គាត់ដែរហ្នឹងហើយតាក់ទងអំពីមេក្បៃចាដល់ពេលចឹងទៅហើយពួកខ្ញុំគឺយើងយកសម្លេងមេក្បៃយកមកចាក់ហើយក៏ឆ្លើយតបទៅជាមួយសូហ្វីមិញបានស្វាគមន៍ទៅដល់បងប្អូននៅក្នុងបណ្ដាញ YouTube ហ្នឹងសូហ្វីអ ទូទាំងពិភពលោកគឺថាក្នុង YouTube ក៏ចូលក្នុងនឹងដែរនៅកន្លែងណាក៏ដោយនឹងរុនក្តាមក៏ដោយគឺតែពិភពលោកគឺនៅរុនក្តាមក៏នៅពិភពលោកសរុបទាំងអស់តែម្ដងចាហ្នឹងហើយហ្នឹងហើយយើងបានឃើញសម្លេងរបស់លោកលោកហ៊ុនសែនប៉ុន្តែមុននឹងចូលចាឥឡូវសូមស្វាគមន៍ទៅបងប្អូនជាមុនសិនចឹងដោយសារតែយើងនៅសល់តែរយៈពេល2ថ្ងៃ2ថ្ងៃទៀតទេយើងនឹងចូលដល់ការឈានចូលដល់ឆ្នាំ2022គឺជាឆ្នាំថ្មី ចាយើងឆ្លងឆ្លងឆ្នាំហើយអញ្ចឹងមុននឹងចាប់ផ្ដើមចូលទៅដល់ការកិច្ចពិភាក្សារវាងខ្ញុំទាំងពីរនេះអំពីជនល្មមអំណាចដែលយើងហៅថាអាមេក្បីហ្នឹងខ្ញុំសូមស្វាគមន៍ទៅដល់បងប្អូនសិនអុកសុភាគង់ទុំចាពុដាសូមស្វាគមន៍ Merry Christmas អូហួរជិតដល់ហើយសុខុមវ៉ាន់ចាជាសួស្ដីអ៊ីរិនអ៊ុំចាចេញមកអឺ អាមួយនេះចេញមកមិនតាន់បាននិយាយផងវាជេរហើយនឹងបេះដូងកូនខ្មែរអាចិច្ចមិញមកទៅបើជាតិមកគេឯងបើជាតិមុនខ្ញុំជំពាក់កម្មអ្នកណាជំពាក់កម្មម៉ាក់ក្មេកហើយនឹងកូនភាសាហើយនឹងបងប្អូនខ្មែរទូទាំងពិភពលោកពិសេសបងប្អូនខ្មែរក្នុងស្រុកកុំអាតតយកឬខ្លួននាំគ្នាជួយជាតិយើងសុខសមាធិចាសួស្ដីសុនយ៉ាន់ចាសួស្ដីសុយ៉ាន់អឺសុយ៉ាន់ចាសួស្ដីសួស្ដីបងប្អូនដានីសេន ចាអេរីសអូជំរាបសួរជំរាបសួរសម្ដេចកូនលោកអញ្ញាកូនឯនេះមកមើលម៉ាក់ម៉ាក់ដែរមកមើលមកមើលម៉ាក់អូនដែរសម្ដេចកូនគេមុខរំហ្មងអត់មានទឹកសុបាយចិត្តហ្មងរំយកហ្មងចាសួស្ដីដឹងស្អីយ៉ាហើយមិនដឹងថាអញនឹងបេស្យានេះសង្ស័យម៉ៃវាធ្វើបេស្យាយ៉ាយ៉ាសួស្ដីកូន ខ្មែរចាសួស្ដីសួស្ដីសួស្ដីអឺ សួស្តីថាមីសាចាសួស្តីបងប្អូនអរគ្នាសួស្តីស្កែរត់ចៅស្រុកចាសួស្តីតាអេតចាយសួស្តីអូយស្រឡាញ់តាអេតចាយដល់របេះដូងធំធំហ្នឹងចាចចកខ្មៅចាសួស្តីចាជូនពរសុខភាពល្អដូចគ្នាចចកខ្មៅក៏អញ្ចឹងដែរសូមឆ្នាំថ្មីសេរីសួស្តីជ័យមង្គលសូមមានសុខភាពល្អអាអូមីក្រុងឃើញចចកខ្មៅកាលណារត់គេចចេញឲ្យឆ្ងាយពីការនោះ គេរមៅថាគាត់ថាសួស្ដីឆ្នាំថ្មីអស់ដីឆ្នាំចាស់យកភ្លើងដុតផ្ទះព្រោះចង់ស៊ីព្រោះចង់ស៊ីសួយចង់ស៊ីសោយចង់ស៊ីសួយចាសមវ៉ាន់ចាសួស្ដីសួស្ដីចាឥឡូវមិនថាអ្នកមកក្នុងសភាវៈអាក្រក់ឬសភាវៈល្អគឺខ្ញុំស្វាគមន៍ទាំងអស់គ្នាពួកយើងមកចូលរួម សិតជជែកគ្នាទាំងអស់គ្នាយើងចូលរួមពិភាក្សាគ្នាទាំងអស់គ្នាទោះបីអ្នកមកក្នុងរូបភាពណាក៏ដោយក៏ក្នុងពេលនេះធម្មតា នៅយើងរស់ក្នុងសង្គមមួយវាមានវាមិនមែនថាអឺស្របទាំងអស់ណាវាមានអ្នកប្រឆាំងវាមានអ្នកស្របបើយើងនឹងអត់មានអ្នកប្រឆាំងយើងរលអត់ឃើញទេអញ្ចឹងយើងត្រូវមានប្រឆាំងមានស្របអញ្ចឹងយើងខ្ញុំសូមស្វាគមន៍ទាំងអស់គ្នាណាចា មិត្តភូមិខ្ញុំចាសួស្ដីច័ន្ទវីសួស្ដីសួស្ដីម៉ែសូហ្វីសេរី99សួស្ដីសសៀមចង់និយាយថាម៉េចម៉ែសូហ្វី99ចង់និយាយថាម៉េចអត់យល់មួយបានចាមួយខ្ញុំដល់និយាយធម្មតាធម្មតាបានយល់កាច់កងជើងវាអត់យល់ទេសសៀមសួស្ដីសួស្ដីសៃពើណប់ចាតសៃពើជូនពរឆ្នាំថ្មីសុខភាពល្អរស់ស៊ីមានបានសៃពើណាផ្សាយមេតិកម្មសូមឲ្យសាខាសិពើរីធំធាត់ហើយផ្សាយលក់មានបងប្អូនចូលរួមទិញឲ្យបានច្រើនច្រើនសិពើណា ហើយពិសេសហាងដូណាតសូមឲ្យ កាន់តែដាច់ចាលឿនកម្ពុជាចាសួស្ដីចាសួស្ដីឥឡូវយើងចាប់ផ្ដើមតែម្ដងទៅបងប្អូនអានីអាម៉ូចាសួស្ដីហ៊ីនឈីវចាសួស្ដីឥឡូវខ្ញុំយក សំឡេងហ្នឹងមកម្ដងចាអឺចាអូខេឥឡូវខ្ញុំយកសំឡេងរបស់ហ៊ុនសែនចេញមកតែម្ដង ដែលគាត់និយាយញ៉ាសូហ្វីស្វាគមន៍ទៅដល់បងប្អូនម៉ែសុំពេលដើម្បីយកសំឡេងហ៊ុនសែនមកចាចា វ៉ាន់ដូវ៉ាន់ណាដូវិនសួស្តីចាសួស្តីបែបកុំសាចេញ live ក្នុងម៉ោងតែមួយអាស៊ីសេរីអញ្ចឹងអញ្ចឹងអត់ដឹងបញ្ហាទេហ្នឹងឯងបងប្អូនចង់ទៅស្ដាប់អាស៊ីសេរីក៏ស្ដាប់ទៅចង់ស្ដាប់ពួកមនសិការក៏ស្ដាប់ទៅពីព្រោះអីយើងមិនអាចកំណត់ពេលបានទេដោយសារតែម្នាក់ម្នាក់ហ្នឹងហើយហ្នឹងហើយបើសិនជាព្រោះហើយតាមមួយ live ហើយគឺចប់ clip នៅក្នុងហ្នឹងបងប្អូនអាចមើលលើក្រោយហ្នឹងហើយបើមើលត្រឡប់ឡើងវិញក៏បានអត់បញ្ហាទេហ្នឹងហើយបើមើលឡើងវិញចា ហ្នឹងហើយពីព្រោះបងប្អូនខ្លះគឺគាត់និយាយគឺគាត់ស្ដាប់គាត់មិនដែលបានជួយ comment អ្វីទេមិនដែលបានជួយបញ្ចេញមតិទេស្ដាប់ហើយក៏គេស្ដាប់ចោលតែម្ដងតែបើសិនជាថាចូលស្ដាប់ហើយជួយ comment បញ្ចេញមតិអាហ្នឹងយើងចាំថាអូខេអាហ្នឹងវាខុសពេលវេលាយើងអាចបញ្ចេញមតិបានណាចាហើយបើសិនជាបងប្អូនចង់ចែករំលែកក៏ចែកចែកទៅចែកតាម Messenger ទៅដើម្បីកុំឲ្យ pass ដើម្បីកុំឲ្យអ្នកបងប្អូនខ្លះក៏អត់ដឹងណា ហ្នឹងហើយជួយចែករំលែកទៅព្រោះអីម៉ោងយើងវាតែម្ដងបកកាយើងជន់គ្នាចឹងឯងចាមិនជាបញ្ហាទេអឺដោយសារចេះបងប្អូនដោយសារឥឡូវនេះវាជារយៈរយៈពេលបនអញ្ចឹងណាអញ្ចឹងយើងមានពេលអាចឆ្លៀតឡាយបានយើងឡាយហើយទៅរួចហើយយើងនឹងចេញទៅធ្វើកិច្ចការផ្សេងផ្សេងបើខ្ញុំនឹងអង្គុយរងចាំពេលវេលាឲ្យចាំឲ្យគេឡាយហើយសិនទៅហើយទៅនេះអញ្ចឹងខ្ញុំធ្វើកាយអាកើតទេវាហួសពេលវេលាអញ្ចឹងឲ្យតែមានពេលវេលាយើងឡាយឡាយឲ្យបងប្អូនស្ដាប់ទៅឥឡូវបងប្អូនចង់ស្ដាប់អាស៊ីសេរីបងប្អូនចូលស្ដាប់អាស៊ីសេរីសិនទៅ ហើយចាំមានពេលបងប្អូនចូលមកស្ដាប់ពួកខ្ញុំទៅចាចាហើយហើយសូមមួយទៀតនេះគឺជាមនសិការនេះគឺជាមនសិការរបស់ម្នាក់ម្នាក់ម្នាក់ម្នាក់ម្នាក់ម្នាក់គំនិតរបស់ម្នាក់ម្នាក់ម្នាក់ហ្នឹងហើយយោបល់គំនិតរបស់ម្នាក់ម្នាក់ហ្នឹងហើយអញ្ចឹងទេហើយក៏ឥឡូវហ្នឹងពួកយើងគឺចេញមកតបនឹងសម្ដីមេក្របីនិងកូនក្របីហើយណាមួយទៀតខ្ញុំចង់ឲ្យបងប្អូនជួយបញ្ចេញមតិថាតើប្រទេសខ្មែរគឺជាប្រទេសលោកហ៊ុនសែនក្រុមហ៊ុនឯកជនរបស់ហ៊ុនសែនឬក៏ជាប្រទេសខ្មែរយើងទាំងអស់គ្នា ហ្នឹងហើយពីព្រោះហ៊ុនសែនក៏បាននិយាយថាម៉េចគឺគឺថាគាត់នឹងខ្លាយទៅជានាយករដ្ឋមន្ត្រីឪពុកនាយកឪពុកនាយករដ្ឋមន្ត្រីនេះឆ្នាំ2002ខាងមុខនេះតើ2023 2022 2023ខាងមុខនេះហ្នឹងហើយអញ្ចឹងយើងគិតថាតើប្រទេសយើងប្រទេសប្រកាន់ប្រកាន់លទ្ធិប្រជាធិបតេយ្យជ្រើសរើសមេដឹកនាំតាមសัญลักษณ์ឆ្នោតឬក៏គេលើកបន្ទប់ដោយការពីការពីពួកកុម្មុយនីសណាដោយពួកកុម្មុយនីសចាអញ្ចឹងសូមបងប្អូនជួយបញ្ចេញមតិទាំងអស់គ្នាណាដើម្បីតែណារិះគន់ដើម្បីតែស្ថាបនាពីព្រោះប្រទេសយើង គឺជាប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យអញ្ចឹងទេលោកហ៊ុនសែនគាត់មិនអាចដឹងមុនទេថាកូនគាត់ខ្លាយទៅជានាយករដ្ឋមន្ត្រីឆ្នាំ2002 2003គឺអត់អាចដឹងទេ តែបើសិនជាខ្លាយទៅជានាយករដ្ឋមន្ត្រីឆ្នាំ2002 2003បានន័យថាប្រទេសយើងគឺជាប្រទេសដែលកុំមុនីផ្ដាច់ការដែលយើងកំពុងតែមើលឃើញរាល់ថ្ងៃហ្នឹងឯងអញ្ចឹងសូមឲ្យបងប្អូនជួយបញ្ចេញមតិទាំងអស់គ្នាអូខេហ្នឹងហើយអឺធម្មតាប្រទេសប្រទេសខ្មែរយើងបើថាចាក់យោងតាមយោងតាមរដ្ឋធម្មនុញ្ញណា គឺជាប្រទេសប្រទេសដែលប្រកាន់យកនៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកមេដឹកនាំនីមួយនីមួយកើតចេញពីឆន្ទៈពលរដ្ឋខ្មែរកើតចេញពីការបោះឆ្នោតគ្រប់គ្រងប៉ុន្តែយោងតាមសម្ដីរបស់លោកហ៊ុនសែនដែលគាត់ចេញមកសរសេរហើយនឹងខ្ញុំមានវីដេអូឃ្លីបផងដែរណាបន្តិចទៀតខ្ញុំនឹងចាក់ជូនបងប្អូនស្ដាប់គាត់ថាគាត់នឹងគាត់អះអាងថាពេលនេះ សម្ដេចនាយករដ្ឋមន្ត្រីក្រោយពី2023ទៅសម្ដេចនឹងខ្លាយទៅជាឪនាយករដ្ឋមន្ត្រីហើយបន្ទាប់មកនឹងខ្លាយទៅជាជីតានាយករដ្ឋមន្ត្រីហើយចាប់បដឹងមុនថាគាត់នឹងខ្លាយទៅជាឪទៅជាជីតាទៅជាអីហើយបើចឹងវាស្មើនឹងគាត់ប្រកាសឲ្យថា ស្រុកខ្មែរយើងហ្នឹងគឺជាប្រទេសផ្ដាច់ការការដឹកនាំប្រទេសតាមរយៈការផ្ទេរអំណាចមិនមែន ងដឹកនាំប្រទេសតាមរយៈការបោះឆ្នោតជ្រើសរើសចេញពីឆន្ទៈពលរដ្ឋខ្មែរបើចឹងចេញមកពីឯងការផ្ទេរអំណាចការក្រាញអំណាចទេបើចឹងចាំបាច់ធ្វើការប្រកួតប្រជែងបោះឆ្នោតទៅអីខ្ញុំសួរត្រឡប់ទៅលោកហ៊ុនសែនវិញចាំបាច់ធ្វើការប្រកួតប្រជែងបោះឆ្នោតនាំតែបំផ្លាញលុយបំផ្លាញពេលវេលាអត់ប្រយោជន៍បង្កើតគណៈបករងងាប់អីណាណែហ៊ុនសែនចំណាយលុយជាច្រើនយួនណា កំពុងតែបំបីខ្មែរសប្ថ្ងៃនេះយួនមិនមែនយកលុយពីប្រទេសវាមកទិញក្បាលពួកអ្នកនយោបាយដើម្បីបង្កើតគណៈបកឯណាគឺលុយនៅប្រទេសខ្មែរនឹងប្លន់ប្រទេសខ្មែរលួចប្រទេសខ្មែរយកលុយមកទិញក្បាលខ្មែរនៅលើទឹកដីខ្មែរដើម្បីតែបំបីខ្មែរហើយអញ្ចឹងគេចំណាយលុយជាច្រើនដើម្បីតែបំបីសម្លេងខ្មែរបង្កើតទៅគណៈបកគណៈបកហ្នឹងអញ្ចឹងទេបើសិនជាប្រទេសហ្នឹងណាជ្រើសរើសមេដឹកនាំតាមតែណាតាមតែលើកការលើកបន្តណា អញ្ចឹងត្រូវតែបញ្ឈប់ទៅកុំឲ្យបង្កើតគណៈបកទុកអាលុយដែលបង្កើតគណៈបកទុកដែលលុយដែលទិញពួកក្បាលអ្នកនយោបាយថោកថោកដូចក្បាលត្រីទាំងអស់ហ្នឹងទុកលុយទាំងអស់ហ្នឹងទៅជួយពលរដ្ឋក្រីក្រវេទនាឬទៅទៅជួយទៅខាងកសិកម្មឬក៏ជួយខាងពាណិជ្ជកម្មឬក៏ជួយកន្លែងណាដែលពលរដ្ឋក្រីក្រសមត្ថភាពខ្វះសមត្ថភាពហ្នឹងជួយពួកគាត់ទៅល្អជាងគ្រាន់បើយកលុយទៅទិញពួកអាក្បាលអ្នកនយោបាយអាក្បាលត្រីអាក្បាលត្រីស្អុយអ្នកនយោបាយហ្នឹងវាគ្រាន់បើជាង ពីព្រោះតែយកលុយទៅទិញក្បាលអាពួកអាពួកអ្នកនយោបាយក្បាលត្រីទាំងអស់វាគប់តម្រូវការតែក្រុមគ្រួសារវាឯងប៉ុន្តែពលរដ្ឋក្រីក្រជាទូទៅណាដែលគាត់គ្មានសមត្ថភាពរស់ដោយខ្លួនឯងដែលគាត់គ្មានសមត្ថភាពធ្វើអ្វីដែលដើម្បីដែលជួយស្ដារសេដ្ឋកិច្ចហ្នឹងគឺសូមឲ្យហ៊ុនសែនយកលុយទាំងអស់ហ្នឹងទៅជួយពួកគាត់គឺវាទៅល្អជាងណា អូខេលើមកហើយវាអត់មានត្រូវហើយហើយវាអត់មានត្រូវមានហើយវាមានអត់ត្រូវអត់មានត្រូវការការស្ដីបន្ទោការបិទ EBA ឬក៏ការដាក់គៀបសង្កត់ពីរដ្ឋាភិបាលពួកផ្នែកយុរ៉ុបឬក៏សហរដ្ឋអាមេរិកទេគឺយើងប្រកាសតែម្ដងទៅគឺគេនឹងដកខ្លួនចេញគ្រប់គ្នាហើយឲ្យហ៊ុនសែនរស់ដោយខ្លួនឯងគ្មានអ្នកណាគៀបសង្កត់របស់ហ៊ុនសែនបន្តទៅទៀតទេចាព្រោះអីយើងជ្រើព្រោះអីយើងលើកបន្តគឺយើងជាបន្តបន្តមិនបានមានការបោះឆ្នោតផង តែអញ្ចឹងទៅឲ្យឲ្យបរទេសគេគិតគូរយ៉ាងម៉េចទៀតគេមិនចាំបាច់លុយមួយឆ្នាំឆ្នាំចំណាយលុយរាប់ពាន់លានដុល្លារដើម្បីជួយប្រទេសខ្មែរដើម្បីឲ្យយកលុយទៅទៅអភិវឌ្ឍធ្វើអ្វីណាព្រោះគេជំនួយលុយមួយឆ្នាំឆ្នាំរាប់ពាន់លានដុល្លារឲ្យប្រទេសខ្មែរទៅអភិវឌ្ឍនឹងដោយសារតែគេឲ្យខ្មែរយើងមានសិទ្ធិសញ្ញា23ដុល្លារ91ណាឲ្យខ្មែរយើងជ្រើសរើសមេដឹកនាំតាមសន្តិវិធីតាមការបោះឆ្នោតណាហើយរាល់ដល់ពេលឥឡូវហ្នឹងហេតុអីបានហ៊ុនសែនថាត្រូវឆ្នាំ2022 23ខាងមុខហ្នឹង ត្រូវកូនគាត់ខ្ល้ายជានាយករដ្ឋមន្ត្រីឥឡូវយើងឥឡូវចេះឈប់អាសិនសូហ្វីដោយសារយើងនិយាយយើងត្រូវមានអំណះអំណាងបើកាលណាយើងនិយាយមានអំណះអំណាងគេថាយើងនឹងមានពួរណាពួកជាមួយមនុស្សកលិចកលិចជនផ្ដាច់ការបែបថោកទៀតដោយទូរយោគ្មានពីរបស់ហ៊ុនសែនណាឬគេហៅថាឪអកបៃពួកហ៊ុនសែនទេខ្លួនឯងនិយាយគាត់ថាគាត់នឹងបញ្ជូនកូនក្របីបើអញ្ចឹងបានន័យថាហ៊ុនសែននោះមេក្របី អញ្ចឹងខ្ញុំសូមយើងយើងត្រូវយកសម្លេងឲ្យអាកបៃយកមកចាក់ស្ដាប់ចាក់អញ្ចឹងបងប្អូនជួយរួមតាមទាំងអស់គ្នាណាកុំឲ្យចោលតែខ្ញុំខ្ញុំសូមបញ្ជាក់ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ2023ខ្ញុំទៅជាឪនាយករដ្ឋមន្ត្រីបងប្អូនស្ដាប់ណាកុំតិចតែថាខ្ញុំហ្នឹងចេះតែចោតលៀបពណ៌ អ្វីដែលមិនពិតយកមកនិយាយអានេះគឺជា សម្ដីរបស់ហ៊ុនសែន ដែលគាត់ប្រកាសហើយប្រទេសយើងគឺជា ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបកហើយមេដឹកនាំកើតចេញពីការបោះឆ្នោតដែលជាការសម្រេចណាជ្រើសរើសរបស់ប្រជាពលរដ្ឋចុះហេតុអីក៏ហ៊ុនសែនគាត់ហ៊ានប្រកាសខ្លួនគាត់ជាឪនាយករដ្ឋមន្ត្រីហើយណាហេតុអីគាត់ហ៊ានប្រកាសហេតុអីគាត់ដឹងមុនឬមួយគាត់ជាគ្រូទូទាគាត់ដឹងមុន ព្រោះនឹងចេញមកពីឆន្ទៈពលរដ្ឋខ្មែរយើងអត់ដឹងថាតើពលរដ្ឋខ្មែរគាត់បោះឆ្នោតជ្រើសរើសអ្នកណាហើយសកម្មភាពរបស់ហ៊ុនសែនសកម្មភាពរបស់ម៉ណែតហ្នឹងគាត់មានបានបង្ហាញពីសមត្ថភាពគាត់ហើយឬណាឲ្យពលរដ្ឋខ្មែរបានឃើញគាត់តែបង្ហាញទេអញ្ចឹងយកតត់នឹងថាពលរដ្ឋជឿរស់នៅណាទេអញ្ចឹងសូមស្ដាប់ភាសាទៀតហើយខ្ញុំនឹងឆ្លើយឲ្យបានច្បាស់លាស់នឹងក្បោះក្បាយខ្ញុំសូមបញ្ជាក់ ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ2023ខ្ញុំទៅជាឪនាយករដ្ឋមន្ត្រីហ៊ុនសែននិយាយពេលនេះខ្ញុំគឺជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ2023ខ្ញុំគឺជាឪនាយករដ្ឋមន្ត្រីហ៊ុនសែនក្រំតែនិយាយនឹងវាថោកមធ្យមឯងងុំថោកដល់កម្រិតពួកអត្យដៃក្រោយណា គេគេមិនត្រឹមនោមដាក់ក្បាល គេអាចដាក់ក្បាល គេផោមដាក់ក្បាលប៉ុណ្ណឹងហើយគេគេត្រួតក្បាលប៉ុណ្ណឹងហើយគាត់នៅតែមិនភ្ញាក់ខ្លួនបែរជាអង្គុយផ្ទះដៃពីក្រោយតើអញ្ចឹងនៅពេលមួយដែលគាត់ទទួលនៅការអញថាត្រូវគេរំលោភបំពានត្រូវ គេឈូសឆាយផ្ទះត្រូវគេធ្វើបាបគាត់អញ្ចឹងខ្ញុំស្រែកថាអយុត្តិធម៌គាត់គួរតែទទួលយកភាពអយុត្តិធម៌នឹងហើយ ពួកគាត់យល់ព្រមតើសំបីតានេះហ៊ុនសែនហ៊ានហ៊ាននិសាអញ្ចឹងបងប្អូនឃើញទេហ៊ុនសែនហ៊ានហ៊ាននិសាអញ្ចឹងគាត់ហ៊ានប្រកាសនឹងមុខតើឯណាទៅប្រទេសមួយដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបកមេដឹកនាំកើតចេញមកពី ការបោះឆ្នោតជ្រើសរើសរបស់ប្រជាពលរដ្ឋខ្មែរឯណាទៅវាអត់មាន បើចឹងអាចច្បាប់ចែងនៅ ក្នុងរដ្ឋធម្មនុញ្ញគឺជាច្បាប់ដូចព្រៀបដូចជាក្រាកិតអាចចឹងខ្ញុំហ៊ាននិយាយចឹងហ្មងអាចច្បាប់ដែលតម្កល់នៅក្នុងរដ្ឋសភានោះណាព្រៀបដូចជាក្រាកិតអាចចឹងអត់មានតម្លៃទេក្រាកិតអាចមានតម្លៃឯណាកាលពីកូវីដនេះដំបូងមកឯងពលរដ្ឋអាគាងនាំគ្នាទៅដណ្ដើមក្តារប្រគុណទិញមានបញ្ហាអីគេដណ្ដើមគ្នាទិញក្តារប្រគុណតែឥឡូវស្រុកខ្មែរនេះមានបញ្ហានេះ គេទៅយកអាច្បាប់មកប្រើអត់អត់ទេអញ្ចឹងមកថាវាថោកវាអន់ជាกระดาษជូតអាចកិច្ចអាចទៀតអាច្បាប់ក្នុងស្រុកខ្មែរបករាល់ថ្ងៃនេះអាច្បាប់ចោលនេះពួកខ្មែរមានបញ្ហាយកអាច្បាប់មកប្រើកើតអត់អត់តែពិភពលោកមានបញ្ហាกระดาษប្រគុនគេដៅគ្នាតិចរញ៉ៃថោកណាស់ថោកណាស់ណាថោកជាងกระดาษកិច្ចអាចទៅទៀតกระดาษកិច្ចអាចចេះពលរដ្ឋពិភពលោកមនុស្សពិភពលោកគឺត្រូវការគ្រប់គ្នា តែច្បាប់អាហ៊ុនសែនសុំបីតែគ្នាវានឹងអត់ត្រូវការផងពួកវាអត់ចំណេញណាពួកអាអាច្បាប់វាបង្កើតគឺជាអាច្បាប់ដែលកំទេចគេសម្រាប់គេ សម្រាប់ទាំងអាយុជីវិតណាអ្នកគ្រប់គ្រងវាទៀតវាថោកអីហ្នឹងបើថាដល់ដំណាក់កាលនឹងហើយបងប្អូន ប្រជាពលរដ្ឋខ្មែរបងប្អូននៅតែមិនភ្ញាក់ខ្លួនទៀតណាបើយើងវាវាមិនដឹងធ្វើម៉េចទេគេហ៊ានចាញ់មកនិយាយអញ្ចឹងហើយឥឡូវឲ្យបងប្អូននិយាយថាម៉េចទៀតណា ពេលហ្នឹងគេគេគាត់តែជានាយករដ្ឋមន្ត្រីឯងហើយគេតែប្រកាសថាគេហ្នឹងបើគេបានធ្វើជានាយករដ្ឋមន្ត្រីដោយសារការបោះឆ្នោតដោយសារប្រជាពលរដ្ឋខ្មែរគ្រប់ត្រចុះការដែលគេប្រកាសថាគេនឹងទៅ ជាឪនាយករដ្ឋមន្ត្រីទៅជាតានាយករដ្ឋមន្ត្រីតើគេមានអីអំណាចអំណាចពេលដឹកនាំទៅស្បៃយុរ៉ុបនៅសហរដ្ឋអាមេរិកគេអត់មានដែលយករឿងឯកជន ផ្ទាល់ខ្លួនរបស់ខ្លួនមកនិយាយជាសាធារណៈទេតែហ៊ុនសែនចេញមកនិយាយតែរឿងប្រយោជន៍របស់ខ្លួនក្រុមគ្រួសារបពពួករបស់ខ្លួន មិនដែលនិយាយពីប្រយោជន៍រួមមិនដែលរកដំណោះស្រាយរួម មិនដែលបង្កើតណាមិនដែលជាបង្កើតអ្វីឲ្យខ្មែរធ្វើឲ្យខ្មែរយ៉ាងម៉េចក៏ដោយឲ្យមានគំនិតណាដូចថាបង្រួបរួម គ្នាផ្ដល់តម្លៃឲ្យមេដឹកនាំ សម្ដីនិយាយចេញមកគឺឲ្យខ្មែរទាំងក្នុងនិងក្រៅទេគឺថាមើលងាយទាំងសណ្ដានសណ្ដាន ពួកអាសណ្ដាន ពួកអា7មករាហើយកុំថាគេចេះតែជេរបើយើងកុំប៉ាភ្លើចឹងគ្មានអាណាជេរទេពូមើលសម្ដីយើងវាប៉ាភ្លើនិយាយចេញមកវាខាតប្រយោជន៍រួមនិយាយចេញមកគិតតែពីអំណាចទាំងប៉ពួករបស់ខ្លួនប្រទេសគេ គេនិយាយចេញមកគេរកដំណោះស្រាយរួមគេរកដំណោះស្រាយជូនពលរដ្ឋទោះជាពលរដ្ឋរិះគន់ធ្វើយ៉ាងណាក៏ដោយគេអត់មានតែប្រឆាំងឬក៏ស្ដីឲ្យឬក៏ប្រច្រាស់ត្រឡប់ទៅវិញទេគេមានតែការសុំទោសហើយនឹងគេខិតខំប្រឹង ធ្វើកិច្ចការរបស់គេឲ្យធ្វើយ៉ាងម៉េចក៏ដោយឲ្យសមឲ្យពលរដ្ឋពេញចិត្តតែពួកអាគេកាត់អន្ទះបាញ់អាត្រូវគ្រាប់ផ្លោពួកអចុយបរៃ7មករាឯនេះមានដែរយកមានដែរយក មតិពលរដ្ឋជនរងគ្រោះជាពិសេសពលរដ្ឋជាទូទៅមានតែយកមករកដំណោះស្រាយទេមានតែចេញមកគម្រាមកំហែងគណៈបកប្រឆាំងទុកគណៈបកប្រឆាំងទៅជាសត្រូវគណៈបកប្រឆាំងក៏ជាគណៈបកខ្មែរដែលនៅក្នុងស្រុកខ្មែរជាពលរដ្ឋខ្មែរក្នុងស្រុកខ្មែរហេតុអីបានបង្កើតគណៈបញ្ហាជាមួយគណៈបកប្រឆាំងហេតុអីបានយកគណៈបកប្រឆាំងពលរដ្ឋដែលគ្រប់គ្រងគណៈប្រឆាំងទុកពលរដ្ឋខ្លួនឯងជាសត្រូវពួកអាថោទៀតមូលហេតុអ្វី បើហែងទុកជាទុកពលរដ្ឋគណៈបព្វចាំជាណាជាជាជាជាសត្រូវអញ្ចឹងកុំតាំងខ្លួនជានាយករដ្ឋមន្ត្រីព្រោះនាយករដ្ឋមន្ត្រីយូទូទៅចោលកៅស្រីខូចកៅស្រីជាកៅក្នុងប្រទេសខ្មែរនោះគឺយើងជាអ្នកគ្រប់គ្រងគេអញ្ចឹងយើងជានាយករដ្ឋមន្ត្រីរបស់គេហើយបើយើងទុកជាគណៈបព្វចាំជាជាគណៈបកដែលដែលដែលដែលដែលសត្រូវអានឹងគេមិនមែនហៅថាយើងនាយករដ្ឋមន្ត្រីទេគេហៅថាយើងមេចោលមកផ្លន់ស្លឹកឆ្នោតតិចទៅ ណាពួកអាចទៅគ្របផ្លូវ7មករាអញស្អប់ពួកឯងណាពួក7មករាអញស្អប់ពួកឯងណាពួកឯងជប់បោកអញទៀតរឿង7មករាហ្នឹងអញតាមបោកស្រីដល់ទៀតញ៉ាខ្ញុំមានតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋងើបឡើង បងប្អូន បងប្អូនងើបឡើងឥឡូវនេះបងប្អូនឃើញថាគេកំពុងធ្វើបាបបងប្អូនក្នុងកម្រិតណា បងប្អូនរស់ស្មើស្លាប់បងប្អូននៅស្រុកខ្មែរសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិគេអត់ឲ្យបងប្អូននិយាយទេគេបិទមាត់បងប្អូន បងប្អូនរស់ស្មើស្លាប់ណាវេទនាប៉ុណ្ណា មានជីវិតរស់មានមាត់និយាយបានមិនអាចនិយាយបានគេគៀបសង្កត់យើងគ្រប់គ្នាគ្រប់គ្រប់រូបភាពតើបងប្អូននៅពេលណាងើបឯណាឯណាទៅសិតជាពលរដ្ឋឥឡូវកែមិនខ្លាចញើបយើងទៀតទេពាក្យថាលទ្ធិប្រជាប្រជាធិបតេយ្យណាកយុទ្ធដាក់នៅគូតអាចឃើញទេបងប្អូនឃើញទេ កម្មករកម្មការនីគេណាគេធ្វើបាបគ្រប់រូបភាពធ្វើការហើយគេអត់គ្រប់លក្ខខណ្ឌការងារគ្រាន់តែសុំណាសុំសុំឲ្យគេនឹងដោះស្រាយបញ្ហាឲ្យយល់យោងតាមច្បាប់ការងារដែលស្របនឹងច្បាប់រដ្ឋគេមកវាយធ្វើបាបហើយយើងអត់មានសិទ្ធិតវ៉ាទៀតតើដល់ពេលណាដែលបងប្អូនអត់ប្រងើប ខ្ញុំសួរត្រឡប់ទៅបងប្អូនប៉ុណ្្នឹងឯងឥឡូវគេប្រកាសក្តែងក្រៃទៀតគេមិនត្រឹមធ្វើបាបបងប្អូនហ៊ុនសែនធ្វើបាបបងប្អូនប៉ុណ្្នឹងបងប្អូនកុំស្រែកថាឈឺចាប់ណាពិសេសបងប្អូនកម្មករដែលកំពុងរងភ័ក្រយុទ្ធធម៌រាល់ថ្ងៃនេះដូចជានៅនាការវើឬបងប្អូនកម្មករកម្មការនេះដទៃទៀតណាដែលចេញមកតវ៉ាម្ដងម្ដងត្រូវគេប្រើសមត្ថកិច្ចក្រុមអាបាតដៃទី3ក្រុមបុគ្គលជនក្រុមគិតកោចេញមកវាយធ្វើបាបហ្នឹងកុំថាអយុត្តិធម៌ បើហ៊ុនម៉ាណែតឡើងធ្វើជានាយករដ្ឋមន្ត្រីសាហាវលើសនឹងគុណច្បីបាទអានេះសាហាវណាស់ចឹងបានហ៊ុនសែនហៅវាអាកបីហ្នឹងអត់ខុសទេហេតុអីហ៊ុនសែនហ៊ានហៅម៉ាណែតអាកបីព្រោះវាមានចរិតសាហាវវាកំរោលវាមានញៀនជាដេរឆានដល់ថ្នាក់វាជាឪជាអ្នកចិញ្ចឹមវាទៅបីមិនឪបកើតក៏ដោយហ៊ានហៅវា អាកបីចឹងហើយ ក្បៃគឺជាសត្វដេរឆានបានន័យអានេះអត់សូវមានញៀនវាវាមិនអត់សូវវាអត់មានញៀនជាមនុស្សទេបើវាមានញៀនជាមនុស្សណាស្រីម្នាក់ទោះបីជាប្រពន្ធចុងក៏ដោយដែលវាធ្លាប់អោបនៅទ្រូងវាដាច់ចិត្តសម្លាប់ចោលណាស្រីម្នាក់ដែលវាស្រឡាញ់វាធ្លាប់រួមដំណេកជាមួយ តែវាសម្លាប់ដោយឈាមតិចសម្រាប់ឲ្យងាប់ហើយយកទៅពយួរកញញឹមយ៉ាងយ៉ាងយ៉ាងស្រទន់ទៅធ្វើបន់យ៉ាងយ៉ាងយ៉ាងទុនអើកបីអាកូនកបីចរិតដូចគ្នាអញ្ចឹង វាស្លាប់ណាវាគ្មាននឹងគ្មាននឹងសមត្ថភាពការពារស្រីស្នែរបស់វាផងណារឿងស្អីវាមាន សមត្ថភាព ការពារប្រទេសជាតិគិតមើលវាគ្មានសមត្ថភាពការពារអាយុជីវិតពលរដ្ឋខ្លួនឯងទេមនុស្សណាស្នេហាណាគឺសុកចិត្តលះបង់ជីវិតដើម្បីគឺក្តីស្នេហារបស់គេគេហៅមិនស្នេហាគឺជាជំងឺចុកអួតណាហើយបើយើងមានស្រីស្នេហាហើយនេះมันការពារអាយុជីវិតស្រីរបស់ខ្លួនឯងគ្មានសមត្ថភាពផងហ្នឹងរកវិធានកចាប់គិតកមិនបានផងហ្នឹង ហ៊ុនសែនដូចគ្នាអញ្ចឹងសម្រាប់ឲ្យប្រពន្ធសម្រាប់ពិសិដ្ឋពីលិកាសុតាហ៊ុនសែនណាជាមនុស្សរបៀបរបៀបម៉េចដេរឆានហ៎សុបុនរនីនៅក៏ហើហើហើយឲ្យនេះដឹងណែអាជប់បើកអាជប់ខំអាជប់បញ្ជក់អស់ហ្នឹងសិតតែអាពួកឃាតកសិតតែអាពួកអាកបីឃើញចេកមិនបានណាអាជប់សម្លាប់ក៏មានដែរអាជប់បើកអាជប់បញ្ជក់អីណាអាអានេះដឹងណែតែគេអានឹងអាជប់បើកទេណា អាជប់ជក់សម្រាប់ស្រីស្នេហ៍វាយកកំហុសយកដាក់ឲ្យគេសិតតែបង្កើតអីឃាតកោសបនិមិត្តដើម្បីបញ្ចប់បញ្ហាតាមពិតអាពួកហ្នឹងអាកបីអាអើកបីអាមេកបីហ្នឹងឯងឃើញចេកបានណាពួកអាថោកគេបានហ្នឹងឃើញទេស្រីដែលវាស្រឡាញ់អត់ទ្រង់វាការពារអាយុជីវិតគ្មានអំណាចគ្មានអត្តមានសមត្ថភាពការពារអាយុជីវិតស្រីរបស់ខ្លួនផងអំណាចរបស់ខ្លួនមានពេញដៃការពារមិនបានផងតើវាមានអំណាចណាការពារប្រទេសជាតិហើយការពារអាយុជីវិតពលរដ្ឋខ្មែរកូនម៉ែ ណាហ៊ុនសែនស្រីរបស់ហ៊ុនសែនត្រូវត្រូវកជ្រូកសម្លាប់ត្រូវប៊ុនរ៉ានីសម្លាប់ប៉ុន្តែអាមណែតអត់ទេណាអាមណែតសម្លាប់ខ្លួនឯងណាអាមអាមណែតសម្លាប់ជ័យសវត្ថនាដល់ខ្លួនឯងណាប៉ុន្តែហ៊ុនសែនអត់បានសម្លាប់វិញអឺពិសិដ្ឋពីលកាយប៊ុនរ៉ានីជាអ្នកសម្លាប់ប៉ុន្តែអាមណែតសម្លាប់ស្រីដែលវាអោបដល់ផ្ទាល់ដៃវាណា ខុសគ្នាកន្លែងហ្នឹងភាពសាហាវខូខើបើចឹងណាអាអំណាចគឺជាអุกក្រិតគឺជាឃាតករឈាមគឺថាវាមិនមែនធំឈាមតិចឈាមកកហើយអានឹងអានេះសម្លាប់ហើយញញឹមយ៉ាងសុធានលាប់ផ្អែមត្រជាក់ឃាតករលាក់មុខមិនធម្មតានេះយ៉ាងសុភាពសម្រាប់ហើយញញឹមយ៉ាងស្រទន់អាមេកបីអាមេកបីនៅវាចេញភាសាម្ដងម្កាលភាសាខួខើសម្រាប់ឯនៅនៅវេទិកាសិក្សាធរណៈបានណា តែអាមួយនេះញឹមញឹមញឹមញឹមអាញឹមញឹមអាញឹមអាមើមើកេះឆ្នាំងបាយធ្លុះហ្នឹងហើយវាស្លាប់គ្មានអាញើទេ ហើយចុះតម្រន់តាវាឡើងមកកាន់អំណាចអំណាចលើដៃវា បងប្អូនគិតយ៉ាងម៉េចហឹមយួនណាល្បិចយួនណាវាសម្រាប់ខ្មែររបៀបចឹងអានេះដឹងណែជីកូនយួនណាវាមកធំនៅស្រុកខ្មែរវាទៅរៀនបញ្ចុះបញ្ចូលមូលនិគម ធ្វើយ៉ាងម៉េចក៏ដោយដើម្បីតែណាវាមិនមែនទៅរៀននៅសហរដ្ឋអាមេរិកយកចំណេះដឹងមករកដំណោះស្រាយជូនជាតិទេវាទៅរៀនគ្រាន់តែទៅយកឈ្មោះមកអឺពាក់សម្ញែងគេអួតគេតែប៉ុណ្្នឹងឯងអឺសូហ្វីកូនម៉ែលោកឡុងក៏ដូចជាលោកគ្រូសមរាគាត់បានប្រាប់ទៅថាសញ្ញាបត្របានអំណាចនឹងសញ្ញាបត្ររៀនតាមអនឡាញនឹងសញ្ញាបត្រយោគយល់ឬឯកការយោគយល់នឹងក្នុងនាមវាជាកូនថ្នាក់ដឹកនាំនឹង បើសិនជាវារៀនដូចជាកូនប្រជាពលរដ្ឋសាមញ្ញធម្មតានឹងវារៀនបានទេណាហើយអញ្ចឹងណាឥឡូវថាឥឡូវថាសញ្ញាបត្រវាចោះវារៀនវាត្រឹមត្រូវចោះវាបានសញ្ញាបត្រចំណេះបញ្ជាក់នឹងចំណេះដឹងរបស់វាអីអារបបកាច់ឲ្យថាអញនិយាយមានការពិតមែនអាតៃហោងអានេះអញចាក់សម្លេងឲ្យស្ដាប់នេះសម្លេងឲ្យមើលសម្លេងណាឲ្យកុំថាអញនិយាយអត់ការពិតណាចប់ចាក់អញបើសម្លេងឲ្យស្ដាប់ជាសយោរដ្ឋមន្ត្រីក្រោយខ្ញុំសូមបញ្ជាក់ ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រីក្រោយឆ្នាំ2023ខ្ញុំទៅជាឪនាយករដ្ឋមន្ត្រីហើយចុះហ្នឹងហើយហ្នឹងហើយចាអាកបីហ្នឹងអាណាគេកំពុងនិយាយអាហ្នឹងគឺអាកបីសែនណាហើយពាក្យអញហៅថាអាកបីសែនហ្នឹងមិនមែនអញដាក់ឲ្យណាហ៊ុនសែនដាក់ឲ្យខ្លួនឯងព្រោះហ៊ុនសែនបានប្រកាសនឹងបញ្ជូនកូនកបីទៅឲ្យជុល បើអញ្ចឹងបើអាម៉ណែតជាកូនកបីបាននេះតាហ៊ុនសែនជាឪកបីមិនអញ្ចឹងកុំចោតណាកុំចោតថាយើងលៀបពណ៌និយាយពាក្យអត់ពិតយើងមើងងាយចាស់អត់ទេធម្មតាណាក្នុងនាមយើងជាកូនខ្មែរហើយដែលកាន់នៅព្រះពុទ្ធសាសនាប្រកាន់ជាប់នៅពុទ្ធសាសនាស្គាល់ចាស់ស្គាល់ទុំណាហើយឪពុកម្ដាយយើងបានបដៅយើងឲ្យច្បាស់ណាថាមិនឲ្យមើងងាយចាស់ទេប៉ុន្តែអានេះបដៅកូនឲ្យមើងងាយចាស់ឲ្យប្រមាថចាស់ឲ្យឲ្យដៀលចាស់ គ្មានសម័យកាលណាណាគេបដៅកូនឲ្យប្រមាថចាស់ដៀលចាស់ទេតែសម័យកាលអាពីលនេះណាវាបដៅកូនឲ្យដៀលចាស់អានេះយកយកផ្ោះតាមមកបញ្ជាក់ឲ្យនៅសំណេរហ៊ុនសែនជាច្រើនដែលបង្ហាញណាទុកឲ្យក្មេងទៅដៀលចាស់ហ៊ុនសែនបញ្ជូនកូនឲ្យទៅប្រមាថមនុស្សចាស់បដៅកូនឲ្យចេះដៀលប្រមាថមនុស្សចាស់ហ៊ុនសែនចិញ្ចឹមម៉ណែតទៅជាជនពៀល ទៅជាកបីទៅជាសត្វកបីមានចរិតទៅជាសត្វអេរឆានពងវក់ពងវក់វាខុសខុសខុសពីឪពុកម្ដាយរបស់ខ្ញុំដែលចិញ្ចឹមកូនឲ្យមានចរិតជាមនុស្សចេះស្គាល់ចាស់ស្គាល់ទុំម៉េចមេមនុស្សអឺកើតមកហ្នឹងហើយបើសិនជាឈាមយើងវាល្អមែន ចង់បង្រៀនឲ្យคล้ายទៅជាយ៉ាងឃាតករក៏វាអត់ទៅតែអានេះអាឈាមកប់អាឈាមខ្មៅអាឈាមយួននេះស្រាប់ទៅហើយវាមានមិនបាច់បង្រៀនក៏វាចេះដែរទៅឯងមកឈាមវាស្រាប់ទៅហើយបង្រៀនក៏វាទៅដែរអានេះយកតាមសម្ដីហ៊ុនសែននេះណាយកតាមសម្ដីហ៊ុនសែនយើងអត់មានលៀបពណ៌យើងអត់មានមួប្រកាច់យើងអត់មានប្រមាថចាស់យើងនិយាយយោងតាមសម្ដីហ៊ុនសែនហៅថាអាក្របី ព្រោះវាប្រកាសថាបញ្ជូនកូនក្របីឲ្យទៅជលបើចង់បើម៉ាណាច់ជាកូនក្របីបានន័យថាហ៊ុនសែននឹងឪក្របីមិនចឹងយើងនិយាយយោងតាមសម្ដីហ៊ុនសែនអត់បានលៀបពណ៌ទេ ចាអញ្ចឹងតទៀតអានេះរឿងណែតណាវាទៅរៀនយកតែឈ្មោះចឹងទេ វាទៅញ៉ៃស្រីទេអាហ្នឹងនោះមិនទៅរៀនស្អីវាសញ្ញាបត្រវាមិនសំខាន់ទេសញ្ញាបត្រនេះមនសិការជាតិនេះ ហែងចង់ធ្លាក់សញ្ញាបត្រមកពីឋានសួគ៌ណាក៏ដោយហែងចង់ខួសក្បាលចំណេះដឹងចេះពីគេគេពិភពលោកដែរតែខួសក្បាលហែងអត់គ្មានសមនសិការជាតិដោយអាហ៊ុនណៃជាងអាហ៊ុនសែនអាហ៊ុនសែនចឹងអាហ៊ុនសែនមើលខួសក្បាលវាកាន់អំណាច40ឆ្នាំវាថាវាអស់ចាសម្បើមណាវាថាវាមានសមត្ថភាពដឹកនាំប្រទេសតែបង្ការពិតអត់ទេវាអត់មានមនសិការមនុស្សរងងយ៉ាងណាក៏ដោយណាបើមានមនសិការជាតិសំខាន់គឺមនសិការជាតិឧត្តមកតិ ឥឡូវខ្ញុំសួរចែកខ្ញុំបាទមនេសការជាឧត្តមកទេសស្នេហាជាតិពិតប្រាកដណាស់ចង់បរទេសមកប្រវល់ខួបប្រវល់ក្បាលយ៉ាងណាក៏ដោយគឺត្រូវតែលះបង់ជីវិតដើម្បីការពារមរណភាពទឹកដីខ្លួនឯងតែអាចចោលមកទៀតនេះអាកូនវាតរៀនសញ្ញាបត្រនៅនៅសិទ្ធនៅសហរដ្ឋអាមេរិកអីសាលា West Point សាលា West Point នេះដែលគេសាលាដែលគេទទួលស្គាល់ពិភពលោកនេះសួរថាវាមានយកចំណេះដឹងវាមកប្រើហើយ វាទៅរៀនសហរដ្ឋអាមេរិកតែប្រទេសគេបីដាលិទ្ធិជាតិតែតែវាអោនក្បាលឲ្យអាពួកអាគមនេះផ្ដាច់ការមកមកជីកជន់ក្បាលវាយកអំណាចនឹងទៅទៅគ្រប់គ្រងប្រទេសដើម្បីដើម្បីដើម្បីគៀបសង្កត់ពលរដ្ឋខ្មែរហើយអាហ្នឹងឯងសញ្ញាបត្រគេត្រូវការអីណាឥឡូវយើងចេះអាគណៈបកដែលបង្កើតមក20ជាងហ្នឹងណា10ជាងជិត20ហ្នឹងណានិយាយចោលទៅបានប្រយោជន៍អីបើហ៊ុនសែនប្រកាសហើយ ខ្ញុំសុំថែមតិចមែនគេសុំថែមតិចណាសញ្ញាបត្រវាអត់មានសំខាន់ទេសម្រាប់ប្រទេសខ្មែរអ្វីដែលសំខាន់ក្នុងពេលបច្ចុប្បន្នទៅអនាគតឥឡូវហ្នឹងគឺត្រូវការពលរដ្ឋខ្មែរមានមនសិការជាតិអ្នកដឹកនាំមានមនសិការជាតិដូចប្រទេសគេដតេដតេចឹងអ្នកឯងផ្ដាច់ការចោះប៉ុន្តែឲ្យមានមនសិការធ្វើអ្វីក៏ដោយសម្រាប់ពលរដ្ឋខ្លួនឯងប្រទេសជាតិខ្លួនឯងកុំឲ្យធ្លាក់នៅក្នុងកណ្ដាប់ដៃអ្នកជនជនបរទេសអ្នកដតេអ្នកឯងផ្ដាច់ការមែនប៉ុន្តែប្រទេសជាតិរបស់ខ្មែរពលរដ្ឋជាតិពលរដ្ឋខ្មែរ ដូចប្រទេសនៅកូរ៉េខាងជើងខាងត្បូងហើយក្មេកខាងជើងខាងត្បូងគេផ្ដាច់ការប៉ុន្តែប្រទេសគេគេនៅតែពលរដ្ឋគេគេនៅតែប្រជាជនគេប៉ុន្តែប្រទេសយើងមិនមែនតែផ្ដាច់ការទេវារលាយពុជសាសខ្មែរវារលាយទ្រព្យសម្បត្តិខ្មែរវារលាយកេរដូនតាខ្មែរអានឹងគឺជាគ្រោះថ្នាក់ដល់ពលរដ្ឋខ្មែរនៅប្រទេសខ្មែរអាប៉ាទ័រហើយដឹងអត់ណែ ទៅយកអ្នកស្រុកខ្សែចំការដែលគាត់ល្ងងខ្លៅជាទីបំផុតហើយយកមកដឹកនាំប្រទេសក្រំបើជាងអាហ៊ុនខ្វាក់ឆ្ងាយណាពីព្រោះបើសិនជាគាត់ល្ងងគាត់រៀនតាមគេគាត់ធ្វើតាមគេគាត់មានបេះដូងរាជការជាតិគាត់ធ្វើតាមគេគាត់ចេះប្រមូលមនុស្សប្រមូលពលរដ្ឋខ្មែរបើសិនឃើញអាយួនឃើញបរទេសចង់ចង់ចង់ឈ្លានពានខ្មែរគាត់ប្រមូលប្រមូលប្រមូលមកដើម្បីខ្មែរជាធ្លុំមួយការពារនឹងអំណាចជនឈ្លានពានទៅតែអាចចោលបានអីនេះវាតែបំបីខ្មែរបំបីខ្មែរបំបីខ្មែរអនុញ្ញាតឲ្យគេឈ្លានពានបានតាមចិត្តយកសញ្ញាបាត់ផ្ទះបាញ់និយាយមកធ្វើស្អីគេ អនុរុពួកអនុរុអឺអាមួយនោះវាថា ពួកយើង ប្រហើនហ៊ុនសែនបានប្រមាថហើយនិយាយនឹងបានន័យថាខ្លងក៏ខ្វាក់សំឡេង ស្ដាប់ពួកដុំឆានតែអូបឆាបើថាមិនតន់ខ្លងទេស្ដាប់សំឡេងនេះភាសាទៀតណាពួកអដេរឆានពួកអាខូលិមួកហើយស្ដាប់សំឡេងនេះភាសាទៀតណាបាទខ្ញុំសូមបញ្ជាក់ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រី ក្រោយឆ្នាំ2023ខ្ញុំទៅជាឪនាយករដ្ឋមន្ត្រីស្ដាប់ឲ្យច្បាស់ណានេះគឺជា សម្លេងនិងរូបពិតរបស់ហ៊ុនសែនអត់មានកាត់តតមានអីណាជាសម្លេងនិងរូបភាពពិតណារបស់លោកហ៊ុនសែនបើអញ្ចឹងណាស្មើនឹងហ៊ុនសែនប្រកាសថាស្រុកខ្មែរមិនមែនជាប្រទេស ដែលប្រកាន់យករបបណាលទ្ធិប្រជាធិបតេយ្យទេ ប្រទេសខ្មែរហ៊ុនសែនកំពុងប្រកាសថាគឺជា ប្រទេសផ្ដាច់ការដឹកនាំបែបផ្ដាច់ការគុំមនីផ្ដាច់ការហើយរាល់អ្នកដឹកនាំមិនមែនកើតចេញពីការបោះឆ្នោតក្រុមរាគំគ្រប់គ្រងពីប្រជាពលរដ្ឋខ្មែរចេញពីឆន្ទៈពលរដ្ឋខ្មែរទេមេដឹកនាំកើតឡើងពីការផ្លង់អំណាចយោងតាមសម្ដីហ៊ុនសែនណា បងខ្ញុំសូមឆ្លើយម្នាក់ថាចង់បានអ្នកស្រែមកដឹកនាំចុះហ៊ុនសែនមកមិនមែនអ្នកស្រែហ៊ុនសែនអ្នកស្រែប៉ុន្តែអ្នកស្រែវាអត់មានមនសិការខួរក្បាលវា error វាមនសិការវាពោពេញទៅដោយខួរយួននៅក្នុងក្បាលវាបានវាអ្វីៗធ្លាក់មកដាប់ដៃយួននោះណាមេដឹកនាំប្រទេសដែលគេប្រកាន់យកលទ្ធិប្រជាធិបតេយ្យគឺគេធ្វើការប្រកួតប្រជែងក្នុងការមេដឹកនាំកើតចេញពីឆន្ទៈពលរដ្ឋខ្មែរគឺប្រកួតប្រជែងការបោះឆ្នោត នេះអត់ចេញមកប្រកាសចឹងហើយអាគណៈបកដតេទៀតមិនបាច់ប្រឹងទេណាមិនបាច់ខំបើទេចំណាយលុយចាអត់ប្រយោជន៍យក ពេលវេលាមើលថែប្រពន្ធកូនណាយកពេលវេលារកស៊ីវិញទៅព្រោះហ៊ុនសែនប្រកាសហើយឥឡូវជានាយករដ្ឋមន្ត្រី ចាប់ពី2023ឪនាយករដ្ឋមន្ត្រី ហើយបន្ទាប់ពីនឹងមកតានាយករដ្ឋមន្ត្រី ជាតានាយករដ្ឋមន្ត្រី ដូចជាប្រទេសកូរ៉េខាងជើងអញ្ចឹងគឺអំណាចតត្រកូលប្រចាំប្រទេសខ្មែរមិនមែនជាប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបកការដឹកនាំប្រទេសកើតចេញពីការបោះឆ្នោតមេដឹកនាំកើតចេញពីឆន្ទៈពលរដ្ឋខ្មែរមិនមែនទេ ស្ដាប់ឲ្យច្បាស់ណាមេដឹកនាំខ្មែរមិនមែនជាមេដឹកនាំដែលកើតចេញពីឆន្ទៈពលរដ្ឋខ្មែរទេ ហ៊ុនសែនកំពុងចាត់ទុកប្រទេសខ្មែរគឺជា កម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួន ប្រទេសខ្មែរប្រៀបដូចជាក្រុមហ៊ុនរបស់តកោហ៊ុនអញ្ចឹងបើហ៊ុនសែនហ៊ាន បង្ហាញនៅអតចរិតកងកាចកំណាចឬស្យាខូខើយួនខ្នងប៉ុណ្ណឹងហើយបង្ហាញពីអំណាចនេះដែលខ្លួនគ្រប់គ្រងអំណាចក្រាញអំណាចប៉ុណ្ណឹងហើយបងប្អូនខ្មែរនៅតែមើលមិនឃើញទៀតចាប់បាញ់និយាយទៀតទេព្រោះហ៊ុនសែនអត់មានលក្ខណៈទៀតទេឥឡូវហ៊ុនសែនដណ្ដើមទាំងអស់ ប្រហែលជាទេវតាបរាមុខចុះឲ្យហ៊ុនសែនភ្លេចខ្លួនលាតត្រដាងចេញមកព្រោះហ៊ុនសែនបាត់បង់យូរហើយខិតខំឯងយកឯងយកពាក្យរដ្ឋធម្មនុញ្ញកាត់ចេញពីកាយបោះឆ្នោតបើចង់ឡើងតាមរដ្ឋធម្មនុញ្ញចុះមកវិញក៏តាមរដ្ឋធម្មនុញ្ញដល់ទៅទៅទេវតាបរាមុខអាទេវតាលើកជើងនឹងវាបាច់ការចុះឡើងចុះចឹងចលនបោកបាច់ណាទេវតាពាក់ដួនបោកលើកជើងបោកក្របបែកទេវតាគេធម្មតាហ្នឹងហើយដល់ពេលឥឡូវច្រឡំនិយាយនិយាយចេញមកនិយាយចេញមកហ្មង ទេវតាគេធម្មតាគេលើកជើងគេបាយផ្កាអាទេវតាមកពីហាណូយលើកជើងដល់ក្របបែកទាំងខ្លួនហើយលើកជើងដល់ក្របបែកទៀតជើងខាងខ្មែរពលនឹងផ្សែងគាត់អំពើណាក្រាពលនឹងផ្សែងយួរហ្នឹងឯងខ្ញុំសូមផ្ដាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរឈប់ពលនឹងផ្កាផ្កាវល់ផោមដែលទេវតាទេវតារបស់ហ៊ុនសែនបាយតទៅទៀតទៅឥឡូវហ្នឹងហ៊ុនសែនកំពុងជះទឹកក្តៅចំកណ្ដាលមុខបងប្អូនហើយហ៊ុនសែនកំពុងបង្ហាញឲ្យបងប្អូនឃើញកាន់តែច្បាស់ការដឹកនាំរបស់ហ៊ុនសែនបាច់កុំមនីផ្ដាច់ការ ហ៊ុនសែនអត់មានបើដឹកនាំប្រទេសបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបកដឹកនាំបែបនិយាយថាឡើងតាមបែបរដ្ឋធម្មនុញ្ញចុះចុះវិញតាមធម្មនុញ្ញកើតចេញពីឆន្ទៈពលរដ្ឋខ្មែរអត់ទេការដែលខ្ញុំនិយាយខ្ញុំយោងតាមសម្ដីហ៊ុនសែនឥឡូវខ្ញុំចាក់សម្លេងហ៊ុនសែនតទៅទៀតដើម្បីឲ្យបងប្អូនចូលរួមស្ដាប់ទាំងអស់គ្នា ខ្ញុំនិយាយគឺខ្ញុំយោងតាមសម្ដីហ៊ុនសែនកុំឲ្យថាខ្ញុំលៀបពណ៌ញុះញង់គ្មានការពិតដូចជាអាចោមសិទ្ធប្រមាណក្បាលចូលមកទៅក្នុងខមមិននេះបើចង់ពួកឯងបើកបើកជាស្ដាប់ណាដល់2030អ2040ខ្ញុំនឹងคลายទៅជាជីតានយោរដ្ឋតែចាំមើលមើល ដល់2040នឹងคล้ายទៅជាជាតានាយករដ្ឋមន្ត្រីបើអញ្ចឹងណាកូន ខ្មែរដតេទៀតអាគណៈបកដតេទៀតហ្នឹងមិនបាច់ទៅប្រកួត ប្រជែងទេមិនបាច់ទៅប្រកួតប្រជែងទេ ស្មើនឹងហ៊ុនសែនប្រកាសប្រាប្រទេសខ្មែរគឺជាក្រុមហ៊ុនរបស់ត្រកូលហ៊ុនហ៊ុនសែនគឺជាជនផ្ដាច់ការ ហ៊ុនសែនអត់ត្រូវការអ្នកណាមកដឹកនាំប្រទេសខ្មែរទេហើយអាការបោះឆ្នោតនោះគ្រាន់តែបោះគ្រាន់តែលំអ លំអសួនលទ្ធិប្រជាធិបតេយ្យដែលហ៊ុនសែនតុបតែងរៀបចំដល់ផ្កាបោកភ្នែកអន្តរជាតិក្នុងការស្វែងរកជំនួយជួយឯងតែការពិតជាក់ស្ដែងធៀបពិតជាក់ស្ដែងរបស់កម្ពុជា គឺដឹកនាំបែបកុម្មុយនីសផ្ដាច់ការ មិនមែនដឹកនាំបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបកមេដឹកនាំកើតចេញពីការបោះឆ្នោត ណាជ្រើសរើសរបស់ប្រជាពលរដ្ឋទេមិនមែនទេយោងនេះខ្ញុំនិយាយនេះយោងតាមសម្ដីហ៊ុនសែនខ្ញុំអត់បានលៀបពណ៌អត់បានមួបកាច់អត់បានអីទេខ្ញុំនិយាយយោងតាមសម្ដីហ៊ុនសែនតែហ៊ុនសែនប្រកាសដល់ខ្លួនឯងណា ហេតុកុំប្រែភាសាថាខ្ញុំលៀបពណ៌អ្នកណាថាខ្ញុំលៀបពណ៌ប្រយ័ត្នត្រូវក្បាលម្ដុំអត់ណាបាទហើយចាអើយទៅរើសដៅរើសដុំអិតនាំយូរអីស្បែកជើងកែងសួរជាប់ដៃយកជើងដកភុះ តែគេនោះយើងប្រើអាវុធទៅវាមានទោសនេះមានអាវុធណាបែកជើងនោះអូខេឥឡូវស្ដាប់សម្លេងហ៊ុនសែនថែមតិចទៀតមុននោះសូហ្វីបានស្ដាប់ហើយគេថាគេដល់2040គេខ្លាយទៅជាតារបស់នាយករដ្ឋមន្ត្រីអញ្ចឹងគេមិនអាចត្រឹមកូនគេ គេប្រាថ្នាដល់ចៅគេទៀតធ្វើជានាយករដ្ឋមន្ត្រីគេផ្ទេរអំណាចដល់ចៅគេទៀត2040ម៉ាតាឪនាយករដ្ឋមន្ត្រីតានាយករដ្ឋមន្ត្រីទៅជាខ្មោច ខ្មោចនាយករដ្ឋមន្ត្រីណាហ្នឹងហើយតិចទៀតខ្លាយទៅជាខ្មោចហ៊ុនសែននាយករដ្ឋមន្ត្រីជួយតម្រាយវានឹងឯងចិត្តហើយយ៉ាណាអាបកាច់យកអូខេចឹងស្អាតដូចប្រទេសខ្មែរហ្នឹងជាទ្រព្យសម្បត្តិម្រាយរៀបបកើតក្រុមហ៊ុនអត់ធ្វើតកហ៊ុនឥឡូវវាចែកគ្នាឃើញឃើញវាឃើញវាចែកអំណាចគ្នាចឹងហ៎ឥឡូវស្ដាប់ស្ដាប់ថែមតិចទៀត ថ្ងៃមុនអាចៅមួយកំពុងរៀនមហាវិទ្យាល័យនៅក្រៅប្រទេសគេរៀបចំកូនចៅគេហៅស្រាច់ប្រាប់អង្គុយបាយជាមួយគ្រឿង20ឆ្នាំទៀតចៅឯងទៅប្រជែងយកតំណែងយករដ្ឋមន្ត្រីវាមិនមែនជាការប្រជែងទេបើមានការប្រកួតប្រជែងគិតថាពលរដ្ឋខ្មែរបោះឆ្នោតឲ្យតកោហ៊ុនហ្នឹងកុំថាឡើយដល់ចៅសំបីតាម្នែតនេះអាកបីម្នែតនេះណាណាតិចតិច តិចតិចខាងជាឯងជាជាអាណាចឯងគប់ឯងគប់យកក្បាលមកមកមកទូរស័ព្ទណាហ៊ុនសែនណាសំបីតាក្បីមិនណែតណាក៏មិនអាចធ្វើជានាយករដ្ឋមន្ត្រីបានដែរបើសិនមានការប្រកួតប្រជែងដោយភាពយុត្តិធម៌ដោយភាពត្រឹមត្រូវដោយកម្លាភាពក៏មិនអាចឡើងធ្វើជានាយករដ្ឋមន្ត្រីបានដែរម៉ៃក្ពេកខ្ញុំសូមឆ្លើយកាត់ឡើងយ៉ាងតិចណាអឺបើសិនគេមានពូជឧទាហរណ៍ពូជស្ដាច់ ពូជស្ដាច់ហើយគេទៅបន្តមកគេលើកកូនស្ដាច់មកបើធ្វើជាស្ដាច់ចឹងទៅបន្តគ្នាចឹងទៅណាហ្នឹងហើយដោយសារពេញចិត្តនឹងពលរដ្ឋអីចឹងដែរអ្នកស្ដាច់អីចឹងដែរណាហ្នឹងហើយហើយនាយករដ្ឋមន្ត្រីឬក៏ក្រុមហ៊ុនអ្វីមួយឧទាហរណ៍ក្រុមហ៊ុនដូចជាឪពុកធ្វើជាដុកទ័រថ្មិញដុកទ័រវះកាត់ដុកទ័រឧទាហរណ៍ចឹងណាអញ្ចឹងបង្រៀនកូនឲ្យរៀនបន្តតំណែងខ្ល้ายជាដុកទ័រដូចគាត់ចឹងដែរអាហ្នឹងយើងអាចធ្វើបានណា អានឹងយើងអាចធ្វើបានតែនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីបាននៃប្រទេសខ្មែរហ្នឹងមិនមែនជារបស់ក្រុមហ៊ុនរបស់ឯកជនរបស់ក្រុមហ៊ុនរបស់ហ៊ុនសែនទេអញ្ចឹងมันអាចទៅលើកបន្ទប់អ្នកណាមកធ្វើជានាយករដ្ឋមន្ត្រីបន្តបន្តអត់អាចទេពីព្រោះប្រទេសហ្នឹងគឺជាប្រទេសពលរដ្ឋខ្មែរទាំងអស់គ្នាជាទូទៅ អ្នកក្នុងក្រុងក្នុងស្រុកក្តី អ្នកនៅក្រៅស្រុកក្តីឧទាហរណ៍អ្នកនៅក្រៅស្រុកណាគាត់រៀនចប់ណាមានសញ្ញាបត្រ គាត់ចង់ទៅធ្វើការស្រុកខ្មែរគាត់ចង់ទៅជួយ ដើម្បីទៅជួយស្រុកខ្មែរគាត់អាចទៅចូលឈ្មោះចូលទៅគេហៅគេអឺជាបេក្ខជន ជាបេក្ខជនទៅបង្កើតគណៈបកទៅបង្កើតអីចូលរួមបរាំងប្រជែងជាមួយ គេបានណាជាមួយគេបានដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីណាប៉ុន្តែនិយាយត្រឡប់មកវិញ ប្រទេសខ្មែរមិនមែនជាក្រុមហ៊ុនរបស់ឯកជនទេគឺជារបស់ខ្មែរ អញ្ចឹងมันអាចលើកបន្ទប់កូនរបស់ខ្លួនណាជាមកជាបន្តបន្តទេគឺអត់អាចទេតែបើសិនជាកូននឹងចង់ធ្វើនាយករដ្ឋមន្ត្រីត្រូវតែរៀនយកស្នងតាឪពុកបានដូចគ្នាមិនអត់ទេប៉ុន្តែមិនមែនលើកបន្តមិនមែនលើកមិនមែនជាការលើកបន្តទេដោយតាពូសឪពុកគាត់មិនមិនមិនឪពុកតាពូសពូគនយករំរែកកាំងគាត់កូនតាពូសហ្នឹងមិនឡើងមកដែរណាតែគេមិនបានលើកបន្តទៅណាគឺការជ្រើសរើស គាត់បង្កើតគណៈបកគាត់ខ្លាចជានាយកគាត់ខ្លាចជាអ្នកនយោបាយបង្កើតគណៈបកអញ្ចឹងគេជ្រើសរើសពលរដ្ឋគេបោះឈ្មោះបោះឲ្យអានឹងអាចជាប់បានប៉ុន្តែហាមហាមមិនឲ្យណាលើកបន្ទប់តាមបំណងយួនចង់បានជាដាច់ខាតទៅអត់រួចទេណាចឹងហើយសូមឲ្យបងប្អូនខ្មែរទាំងអស់គ្នាប្រទេសយើងគឺជាប្រទេសយើងទាំងអស់គ្នាមិនមែនជាប្រទេសរបស់ហ៊ុនសែនរបស់ហ៊ុនសែនទេ កុំអនុញ្ញាតឲ្យអាកូនយួនអាឈាមខ្មៅអាឈាមកប់អាឈាមឈ្លាមពៀនអាឈាមដេរឆានអាឈាមចោលចោលប្រវត្តិសាស្ត្រនេះមក មកលេបទឹកដីខ្មែរយក អាឈាមកប់នេះធ្វើយកនយោបាយរដ្ឋមន្ត្រីរបស់យើងកុំប្រទេសយើងគឺត្រូវតែជ្រើសរើសយកនយោបាយរដ្ឋមន្ត្រីខ្មែរពិតប្រាកដទោះជាអ្នកឯងនៅក្រៅប្រទេសក៏ដោយប៉ុន្តែអ្នកឯងមានមនសិការខ្មែរមិនមែនយកអាឆ្កែក្នុងស្រុកជាខ្មែរតាមខ្លួនជាខ្មែរតែអត់មានមនសិការធ្វើឆ្កែបំរើបរទេសតាមខ្លួនឯងធ្វើនយោបាយរដ្ឋមន្ត្រីរបស់ខ្មែរ ទីបញ្ចប់ខ្មែរនឹងរលីងបាត់ពូជដោយសារតែអាពួកអាចអាចោះឆ្លៀនពៀនហ្នឹងឯងចាចុះគេប្រកាសឲ្យតាគេថាឥឡូវកូនឥឡូវទីទៀតចៅតែបើសិនជាការមានការបោះឆ្នោតដោយភាពត្រឹមត្រូវណាដោយស្មើភាពគ្នាកុំថាឡើយតាកូនតាហ៊ុនម៉ាណែតសំបីតាហ៊ុនសែនណាបើមានបោះមានការបោះឆ្នោតដោយភាពយុត្តិធម៌ណាថាហ៊ុនសែននឹងអាចឈ្នះទេអាចឈ្នះទេ វាមិនអាចទេបើមិនមានការលួចសន្លឹកឆ្នោតបើមិនមានការប្លន់កុំថាឡើយមិនណែតសំបីតាហ៊ុនសែននឹងឯងថាឈ្នះហេវាមិនអាចទេវាមិនអាចឈ្នះទេបើសិនជាថាយកនៅឯងសំលេងចេញពីឆន្ទៈពលរដ្ឋខ្មែរពិតប្រាកដនោះมันអាចទេมันអាចឈ្នះទេប្រចាំបងប្អូនប្រជាពលរដ្ឋខ្មែរណាពេលវេលាយើងអត់មានរងចាំតទៅទៀតទេ គឺជាពេលវេលាមួយ ដែលយើងត្រូវតែ បដោអាប្រកោតទ្រាំបានកម្រិតណាទេវៃត្រូវតែធ្វើការផ្លាស់បដូរចេញយកអត់ត្រូវការឲ្យត្រកូលហ៊ុននេះមកធ្វើផ្ជុះធ្វើភ្លៀងបំផ្លាញនៅ សម្បត្តិធម្មជាតិខ្មែរបំផ្លាញនៅជាតិសាសន៍ខ្មែរលុះត្រាតែយើងនឹងផុតដៃផុតជើងទាំងស្រុងដូចជាឡាវហើយបានយើងងើបបានយើងរើក៏អីបងប្អូនពេលនេះសហគមន៍អន្តរជាតិគេកំពុងចាប់អារម្មណ៍ជាសំខាន់ទៅលើប្រទេសខ្មែរយើង អាមន្ត្រីនំហើយនិយាយថាមីចាអខុសហើយខ្សែមសរោមួយទៀតផ្សេងអត់ត្រូវមើលហ្នឹងហើយអីជា គេកំពុងតែមានចំណាប់អារម្មណ៍ណាគេកំពុងតែដាក់ទរណកម្មណាជាបន្តបន្តគំនិតនៃតនកម្មអន្តរជាតិគេកំពុងយកដៃជួយទៅលើប្រជាពលរដ្ឋខ្មែរយើង គេកំពុងស្ដារឡើងវិញនៅលទ្ធិប្រជាធិបតេយ្យដែលហ៊ុនសែនបានសម្លាប់ណា អញ្ចឹងបងប្អូនដល់ពេលហើយណាបងប្អូនកុំគិតថាបងប្អូនយើងអត់មានអ្នកណាជួយទេអន្តរជាតិអត់ជួយយើងទេជាការយកច្រឡំហើយការដែលហ៊ុនសែនច្រឡប់តតងចេញមកយ៉ាងงี้យ៉ាងស្រ័យរហូតហ៊ុនសែនវិញវាន់ហ្នឹងក៏ដោយសារអីដោយសារតែគំនិតអន្តរជាតិជាបន្តបន្ទាប់ហ៊ុនសែនកំពុងតែខ្លាំងទ្រង់ជាងមែនទែនហើយជាឱកាសយើងបងប្អូនត្រូវតែងើបឡើងទាំងអស់នេះងើបឡើងជាមួយនឹងកម្មករកម្មការិនីដែលពួកគាត់កំពុងតែរងគ្រោះឱកាសបងប្អូនមានតើតែបងប្អូនអត់ងើបបងប្អូននឹងងើបដោយខ្លួនឯង បែកពេកខ្ញុំសូមបកស្រាយទៅពួកអាឆ្លក់នឹងឈួត7មករាបន្តិចគេថាត្រកូលហ៊ុនជាអ្នកអ្នករំដោះជាតិរួចពី7មករារួចពីរបប3ឆ្នាំណា3ឆ្នាំ3ខែតាមពិតប្រវត្តិសាស្ត្រដែលពួកហ៊ុនសែនពួក7មករាក្រោយថ្ងៃកំពុងតបោកណាវាមិនមែនជាអ្នករំដោះទេកាលពីជំនាន់ប៉ុលពតគឺហ៊ុនសែននឹងហើយគឺជាអ្នកឃាតករសម្រាប់ខ្មែរគឺចូលរួមសម្រាប់ខ្មែរ តែច្រើនពលពតខ្មែរយើងច្រើនពេកវាសម្លាប់មិនតាន់អស់ចឹងរាល់ថ្ងៃវាត្រូវតែមកបន្តមកសម្លាប់បន្តទៀតតែវាមកកុហកខ្មែរថាវាមករំដោះខ្មែរមែនទេឧទាហរណ៍មួយណាឧទាហរណ៍មួយ ក្នុងផ្ទះមួយចោលគេមកប្លន់ណាមកប្លន់មករស់នៅក្នុងប្រទេសនៅក្នុង នៅក្នុងនៅក្នុងផ្ទះហ្នឹងហើយស្រាប់តែមានប៉លិសមានទាហានគាត់មកជួយ ដើម្បីតែណាជួយម្ចាស់ផ្ទះ ស្រាប់អាប៉ូលីតាហ៊ានហ្នឹងមកជួយវាយចោលហើយស្រាប់អត់ចេញត្រឡប់ទៅវិញអត់អើម្ចាស់ផ្ទះរស់ដោយមានសេរីភាពត្រឡប់ទៅវិញគេនៅយកផ្ទះហ្នឹងជាជាផ្ទះរបស់គេមកមកមកមកយកម្ចាស់ផ្ទះធ្វើជាចំណាប់ខ្លាំងមកយកទ្រព្យសម្បត្តិម្ចាស់ផ្ទះមកនៅផ្ទះហ្នឹងគេហើយមកធ្វើបាបម្ចាស់ផ្ទះទៀតសួរហ្នឹងគេថាមកមកមកជួយឬក៏មកប្លន់ប្លន់លើកទី2ណាបើមកជួយគេជួយគេឲ្យគេមានសេរីភាពមានសេចក្តីសុខហើយអញ្ជើញត្រឡប់ទៅវិញតែបើយើងអត់ទៅវិញទេ យើងមកមកមកមកជិះជាន់មកធ្វើបាបគេអាហ្នឹងគេមិនមែនហៅថាជួយដូចប្រទេសខ្មែរអញ្ចឹងបើហ៊ុនសែនជួយហ៊ុនហ៊ុនសែនជួយ ខ្មែរមែនយួនជួយខ្មែរមែនហេតុអីគេចាំបាច់ដេញវាត្រឡប់ទៅវិញដោយសារវានៅក្រែកនៅក្នុងប្រទេសនៅក្នុងប្រទេសខ្មែរនឹងអត់ទៅវិញវាមកចុកទ្រុបយកទ្រព្យសម្បត្តិខ្មែរវាមកបញ្ចូលគ្នាវាមកធ្វើជាមេដឹកនាំរបស់ខ្មែរតាមគ្រប់ស្ថាប័នទាំងអស់វាបញ្ជូនគ្នាវាអីសបាច់ចឹងវាមកទ្រព្យសម្បត្តិខ្មែរវាអត់ទៅវិញទេនេះគេមិនមែនហៅថាមកជួយគេហៅថាវាមកប្លន់ តែយើងសំណាងល្អណាដែលមានអន្តរជាតិគេដឹងលឺណាមានប៉លីសដែលមិនមែនប៉លីសខ្លែងខ្លាយដោយអាហ៊ុនសែនយន្តនៅប៉លីសខ្លែងខ្លាយមកថាមកជួយគេមានប៉លីសដែលពិតប្រកបណាគេកំពុងតែគៀបសង្កត់រងថ្ងៃឃើញអាពួកអាហ៊ុនសែនដែលតាំងខ្លួនជាប៉លីសជួយខ្មែរណាគៀបសង្កត់ខ្មែរអញ្ចឹងមានប៉លីសដែលគេពិតប្រកប បរទេសសហរដ្ឋអាមេរិកនិងពួកយុរ៉ុបគេកំពុងជួយខ្មែររកដំណោះស្រាយខ្មែរដោយគេដឹងថាហ៊ុនសែនវាមិនមែនជាអ្នកជួយខ្មែរទេវាជាចៅបាត់ផ្លន់ទឹកដីខ្មែរវានាំយួនមកសម្លាប់ខ្មែរបាត់ផ្លន់ទឹកដីខ្មែររហូតដល់សប្តាហ៍ថ្ងៃហ្នឹងឯងជប់ចាញ់បោក7មករាក្រសួងការពារជាតិជំពាក់លុយថ្លៃភ្លើងជួយផងអាផេះអឺអូអារឿងអញតាក់តងតាក់តងរឿងក្រសួងការពារជាតិអាទាបាញ់ទាផ្លោងហ្នឹងវាឡើងប្រកាស ហាត់ពៈហ្នឹងជាវិធីរកលុយដោយលោកឡងនិយាយចឹងវិធីប្រកាសរកលុយទេល្បិចវាទេបើថាចឹងវាស្មើនឹងហ៊ុនសែនប្រកាសថាហ៊ុនសែនខ្សែធុនហ៊ុនសែនអស់លុយហើយព្រោះក្រសួងគេហៅថាក្រសួងហិរញ្ញវត្ថុអញអូនពន្ធមនីរដ្ឋហ្នឹងអស់លុយហើយអីចុះអាណាអួតក្តែងក្តែងមួយឆ្នាំមួយឆ្នាំប្រមូលពុនបានប៉ុណ្ណេះលៀនប៉ុណ្ណេះលៀនលៀនដៃលៀនជើងហ្នឹងមានអីលៀនណាដល់ឥឡូវសំបីតលុយភ្លើងអត់មាន ផងហ្នឹងជាពាក់ម៉ាត់ជាពាក់ម៉ាត់លៀន ប្រហែលលានលោកឡុងក្រសួងការពារជាតិជាពាក់លុយភ្លើងប្រហែលលាន2លានណាសំបីតែក្រសួងការពារជាតិមួយទាំងមូលអត់មានលុយថ្លៃភ្លើងណាបើបងថ្លៃភ្លើងអីអននេះអនម៉េអានេះជាវិធីគៀបកបគៀបកបពួកអញ្ញាយកលុយណាជាវិធីគៀបកទេខ្ញុំក៏បានលឺសូមលោកឡងបកស្រាយមុននឹងតិចដែរឥឡូវ បញ្យលពួកអំបិលមករាឲ្យភ្លឺក្របភ្នែកតិចហ្នឹងវាគួរតែភ្លឺយើងនិយាយចប់រហូតហ្នឹងមានអាកាសល្ងងកប់មែនហ្នឹងហើយអញបកស្បែកមែនរាល់ថ្ងៃនៅតែល្ងងកប់ទៀតណាហ្នឹងហើយពួកអំបិលមករាចាំស្ដាប់អញបើសិនជារដ្ឋាភិបាលសប្ថ្ងៃជារដ្ឋាភិបាលខ្មែរជារដ្ឋាភិបាលខ្មែរពលរដ្ឋខ្មែរក្នុងប្រទេសនៅក្រៅប្រទេសគេអត់ទៅខ្វល់ទឹកអត់ទៅខ្វាយគេអត់ទៅប្រឆាំងអ្វីទាំងអស់ បើសិនជាហ៊ុនសែនធ្វើនាយករដ្ឋមន្ត្រីតកូនតចៅចុះអត់មានអាណាគេប្រឆាំងទេឲ្យតែធ្វើអ្វីសម្រាប់ខ្មែរឲ្យតែការពារបរណភាពណាសម្រាប់ខ្មែរយើងទៅអត់មានអាណាប្រឆាំងទេព្រោះប្រទេសគេដូចគ្នាអញ្ចឹងប្រទេសគេណាគេជ្រើសរើសនាយករដ្ឋមន្ត្រីមកគេឲ្យតកូនតចៅប៉ុន្តែធ្វើអ្វីណាដែលជាតិចំណេញចំណេញជាតិគេថៃគេមានគណៈបកប្រឆាំងដូចគ្នាគេមានគណៈបកប្រឆាំងគេមិនដែលទៅចាប់គណៈប្រឆាំងដាក់គុកគេមិនដែល គម្រាមកំហែងអីសពបែបយ៉ាងពីព្រោះគណៈបកចាំក៏ជាគណៈបកមួយជារបស់ពលរដ្ឋគេជារបស់ប្រទេសគេហើយគណៈបកដែលពលរដ្ឋក្នុងរួមប្រទេសនោះគឺធ្វើឲ្យសេដ្ឋកិច្ចនេះវារីកចម្រើនជប់ឲ្យយើងឃើញគណៈបកប្រចាំទឹកជា សត្រូវដេញចាប់ដេញចោលគ្នាអត់មានពេលវេលាធ្វើការរកស៊ីទៅទៅទៅទៅទៅកាត់ពន្ធជូនរដ្ឋផងក្នុងពិបាកក្នុងការធ្វើការធ្វើការរកស៊ីសួរថាតើណាតើប្រទេសជាតិយើងអភិវឌ្ឍទៅមុខទៀតបានអីអត់ទេណា ប្រទេសណាក៏ដោយគឺគឺត្រូវការពលរដ្ឋគឺត្រូវការពលរដ្ឋពលរដ្ឋទាំងហើយគឺអាចធ្វើឲ្យប្រទេសជាតិទាំងរីកចម្រើនបានគឺដោយសារពលរដ្ឋមិនដោយសារនាយករដ្ឋមន្ត្រីទេនាយករដ្ឋមន្ត្រីគឺគេកាត់មកគ្រាន់តែឲ្យគ្រប់គ្រងចេះធ្វើការដើម្បី តែរកដំណោះស្រាយជូនពលរដ្ឋទេណាអញ្ចឹងហើយប្រទេសយើងណា យើងមើលឃើញថាដោយសារតែនាយករដ្ឋមន្ត្រីដោយសារហ៊ុនសែនហ្នឹងមិនមែនជា ដឹកនាំទៅរកណាទៅរកថាធ្វើអ្វីចំណេញជាតិធ្វើអ្វីការពារបរិបទជាតិគឺហ៊ុនសែនដឹកនាំនយោដឹកនាំវាហៅថាស្រុកខ្មែរធ្វើតាមគោលការណ៍របស់យួនហាណូយបញ្ជូនជនជាតិយួនឲ្យជនជាតិយួនចូលស្រុកធ្វើអ្វីសោះបែបយ៉ាងដែលពលរដ្ឋយើងឃើញគ្រប់គ្នាហ្នឹង អញ្ចឹងទៅវាមហន្តរាយដល់ណាដល់ដល់ដល់ដល់ខ្មែរយើងអញ្ចឹងហើយទៅពួកយើងនៅក្រៅប្រទេសជាពិសេសពួកយើងនៅក្រៅប្រទេសហ្នឹងគឺក្រាញ់ននីលគឺអត់ឈប់អត់ឈរគឺនៅតែតតវ៉ាជាមួយពួកហ៊ុនសែនបងប្អូនក្នុងស្រុកខ្មែរគាត់តវ៉ាមិនបានតែយើងនៅក្រៅប្រទេសគឺយើងតវ៉ាអញ្ចឹងយើងនិយាយត្រឡប់មកវិញបើសិនជាហ៊ុនសែនជានាយករដ្ឋមន្ត្រីរបស់ខ្មែរមិនចាំបាច់រំលាយគណៈបពប្រចាំមិនចាំបាច់ដើរសម្លាប់ខ្មែរដែលស្លូតត្រង់ដែលនិយាយការពិតទេណាមិនមិនមិនដូចកាត់ពីជំនាន់ពលពតបើសិនជាខ្មែរ មិនមែនសម្រាប់អ្នកចេះដឹងឯងពីព្រោះប្រទេសណាក៏ដោយគេត្រូវការអ្នកចេះដឹងដើម្បីតែអភិវឌ្ឍប្រទេសចុះរឿងអីប៉ុលពតទេគឺជាខ្មែរដែរតែគេចាំបាច់សម្រាប់អ្នកចេះដឹងតែយួនទេដែលវាសម្រាប់អ្នកចេះដឹងពីព្រោះអាអ្នកចេះដឹងនឹងឯងដែលមានខួរក្បាលចេះគិតអត់ចេះតវ៉ាវាទុកតែអ្នកល្ងងរាល់ថ្ងៃនឹងចឹងទៀតសូហ្វីដោយសូហ្វីអ្នកខុសចឹងយួនវាបន្តហ៊ុនសែនឲ្យធ្វើជាមេដឹកនាំបើវាឲ្យអ្នកមានចំណេះដឹងជាមិនបានតោះឲ្យខ្លៅរបៀបហ៊ុនសែនអញ្ចឹង សំខាន់មានអំណាចចង់វាបំផ្លិចបំផ្លាញប៉ះពាល់ផលប្រយោជន៍ជាតិមិនបើសិនមនុស្សដែលគេមានចំណេះដឹងគេថាអ្នកធ្វើទៅនៅអូម៉ាថាលើលើបន្ទប់ឲ្យធ្វើធំប៉ុន្តែបើសិនជាអ្នកឯងឯងខ្ញុំធ្វើធំមែនតែអ្នកឯងមកធ្វើបំផ្លាញជាតិសាសន៍ខ្ញុំអ្នកឯងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ជាតិខ្ញុំអ្នកឯងធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្ញុំអញ្ចឹងខ្ញុំប្រឆាំងអព្រមដូចជាលោកប៉ែនសវណ្ណលោកប៉ែនសវណ្ណហើយគឺចាប់គាត់ដាក់គុកដោយសារគាត់មិនព្រមធ្វើតាមប្រជាយួន នៅពេលដែលគេឲ្យគាត់ធ្វើជានាយករដ្ឋមន្ត្រីគាត់ប្រឆាំងនឹងយួននៅពេលដែលគេបញ្ជាឲ្យពលរដ្ឋយួនចូលមកនៅ ស្រុកខ្មែរគឺគាត់ប្រឆាំងគឺគាត់អត់ឲ្យទេគាត់ព្រម បង្កើតឲ្យមានក5គាត់ប្រឆាំងគាត់ថានឹងវាប៉ះពាល់វាវាខាត់ប្រយោជន៍ជាតិគាត់គាត់អត់ធ្វើតាមចឹងចុងក្រោយគេចាប់គាត់ដាក់គុកគេប្រើយុទ្ធសាស្ត្រឲ្យហ៊ុនសែនមកចាប់គាត់ដាក់គុកដោយសារអ្នកឯងអត់ធ្វើតាមមេ អ្នកឯងធ្វើទៅអ្នកឯងប្រឆាំងនឹងថ្នាក់លើដែរចំពោះហ៊ុនសែនដែលជាជនល្ងងខ្លៅដែលគេហៅថាអាល្ងងទូអាល្ងងដកគុតពាក្យថាល្ងងទូនោះគឺវាល្ងងទាំងកំភ្លេហ្មងមកឈុតតែម្ដងធ្វើអីធ្វើថាខ្វល់សំខាន់អញមានអំណាចណាពួកពួកខ្លួនអត់ចេះអីសោះតែគាត់គេលើកបន្ទប់ឲ្យធ្វើធំបើចឹងវិជាបានហើយតែធ្វើទៅសំខាន់អញបានធ្វើនាយករដ្ឋមន្ត្រី ឲ្យធ្វើម៉ាក់ពេលអញមានអសន្នជួយហើយឥឡូវបងប្អូនមើលមើលឲ្យតែមានកិច្ចការអីឥឡូវកពីការថ្ងៃ24កន្លងទៅបងប្អូនឃើញទេណាមុនប្រជុំ2ថ្ងៃមេដឹកនាំយួនមកស្រុកខ្មែរអានេះវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថាសប្ថ្ងៃប្រទេសខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងរបស់យួនខ្មែរមិនមិនមានអធិបតេយ្យភាពដោយខ្លួនឯងមិនមានឯករាជ្យដោយខ្លួនឯងទេអត់ទេខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់យួនហ៊ុនសែនធ្វើអ្វីៗសពបែបយ៉ាងក្រោមបញ្ជាយួនទាំងអស់ ខ្ញុំសូមឆ្លើយតបបន្តិចគាត់ថាក្មួយស្រីទាំងពីរមើលទៅអាចធ្វើអ្វីកើតទេត្រឹមត្រូវពួកយើងពីរនាក់នេះអាចធ្វើអ្វីបានទេវត្តតាចាស់មួយនេះគេយើងមួយថ្ងៃប៉ុន្តែ អ្នកដែលធ្វើបាន គឺតែឯងហ្នឹងនៅក្នុងស្រុកហ្នឹងពលរដ្ឋខ្លួនឯងក្នុងស្រុកហ្នឹងអាចធ្វើបានហ៊ុនសែនក៏អត់អាចជួយខ្មែរបានពួក CP អត់អាចជួយខ្មែរបានអរិយចម្រើនបានទេមានតែបំភ្លេចបំផ្លាញគម្រាមគំរំលាយសម្រាប់តែប៉ុណ្ណឹងឯងអ្វីដែលអាចជួយខ្មែរបានគឺខ្មែរខ្លួនឯងនៅក្នុងស្រុកនឹងហើយជួយខ្មែរបាន មិនមែនជនបរទេសមិនមែនពួកសហរដ្ឋអាមេរិកមិនមែនពួកខាងពួកអឺរ៉ុបមិនមែនខ្មែរនៅក្រៅប្រទេសគឺខ្មែរក្នុងស្រុកជនរងគ្រោះនៅក្នុងស្រុកយើងជាជនរងគ្រោះដោយសារពួក CP យើងជាជនរងគ្រោះដោយសារយួនឆ្លៀនពៀនយកពួក CP មកបន្លំភ្នែកខ្មែរអញ្ចឹងខ្មែរដើម្បីតែកុំអោយអាយួនឆ្លៀនពៀនបានត្រូវតែកុំគ្រប់គ្រងពួក ACP កុំគ្រប់គ្រងពួកអាអ្នកនយោបាយនយោបាយធ្វើជាអាជីពទាំងណាត្រូវតែខ្មែររួមគ្នាជាធំមួយ ខ្មែរទាំងអស់គ្នារួមគ្នាជាធ្លុងមួយកុំចាញ់បោកពួកអាអ្នកនយោបាយពៀលាវ៉ាសែដើររោគតក្រុមតែកុំអសោះអញ្ចឹងយើងចាញ់គេហើយពួកយើងនៅក្រៅប្រទេសយើងបានតែស្រែកទេយើងថាដូចជារុយជាមូសអញ្ចឹងចាគ្រាន់តែស្រែកដើម្បីកុំឲ្យអាអ្នកនៅក្នុងមុងនឹងវាដេកលក់ស្រួលពេកហ្នឹងហើយទុកមិនក៏ងឿងដាក់តិចវាដែរ ណាវាដេកអត់លក់ស្រួលទេយើងធ្វើរងៃយើងធ្វើដើម្បីកុំឲ្យអាយួននេះវាលេបទឹកដីខ្មែរនឹងវាស្រួលពេកបើអញ្ចឹងទេវាដៀលខ្មែរថាយួនទៅវាមើងងាយពួក ACP ពួកឯងភ្លើណាអញលេបទឹកដីខ្មែរបានតែអាពួកអ្នកជំទាវរាល់ថ្ងៃនៅក្រៅប្រទេសយួនអត់អាចមើងងាយបានទេមិនបាច់ឡើយតែជក់អាចដាក់ក្បាលសំដីតែសំដីប៉ះពាល់ពួកយើងក៏វាហ៊ានដែរតែយួនជក់អាចដាក់ក្បាលពួកលើក្បាលពួកអស់ឯងរាល់ថ្ងៃនៅខ្លាចយួនទៀតពួកអាបាភ្លើណាយូរហើយណា ឥឡូវដើម្បីនេះពួកអីអាសំឡេងនឹងរៀងច្រើនទៀតដែរចាក់ស្រាប់ថែមទៀតទៀតសិនណានេះហើយតែរៀនយកបណ្ឌិតក៏បានមិនបានបណ្ឌិតមិនឲ្យមកស្រុកហើយមកតែប្រជែងយកតម្លៃយករដ្ឋដែរចុះឥឡូវខ្ញុំកំពុងជានាយករដ្ឋដែរប្រហែលឆ្នាំក្រោយទៅខ្ញុំនឹងខ្លាយទៅជាឪនាយករដ្ឋដែរលោកណែសំខាន់សម្ដេចដៃចោ ថាខ្លួនឯងនាយករដ្ឋមន្ត្រីមែនទេខ្ញុំថាលោកហ៊ុនសែនអីមិនមែនជានាយករដ្ឋមន្ត្រីទេគឺជាមេចោក្បត់ជាតិបំផ្លាញជាតិលួចស្លឹកឆ្នោតណាចំណាយប្រាប់ឯតាហ្នឹងហើយបោះឆ្នោតនឹងណាកុំថាឡើយអាកូនកបីមិនឯតណានេះនិយាយតាមសម្ដីហ៊ុនសែនសំបីតហ៊ុនសែនខ្លួនឯងហ្នឹងបើគុំតែប្លន់ សិលឹកឆ្នោតនឹងតើអាចបានធ្វើជានាយករដ្ឋមន្ត្រីទេមិនអាចទេកុំថាឡាយអាកូនគេកុំសម័យទៅដល់ចៅណាកុំសម័យទៅដល់ចៅគឺបានធ្វើនាយករដ្ឋមន្ត្រីដោយសារប្លន់ដោយសារប្លន់នៅសិលឹកឆ្នោតដែលជាឆន្ទៈរបស់ពលរដ្ឋខ្មែរដោយសាររំលាយនៅឆន្ទៈពលរដ្ឋខ្មែរតាម រយៈការរំលាយគណៈបកសង្គ្រោះជាតិព្រោះគណៈបកសង្គ្រោះជាតិគឺជាគណៈបកមួយកើតចេញពីឆន្ទៈរបស់ពលរដ្ឋខ្មែរ ត្រូវបានទេអាក្បៃអាមេក្បៃអាក្បៃក្បៃឃ្លីក្បៃសឯក្បៃខ្មៅក្បៃក្បៃឃ្លីក្បៃសប៉ុន្តែនេះអញអាក្បៃត្រាំផុកហ្នឹងអាក្បៃស៊ីជែកជែកខ្លាំងខ្លាំងឲ្យស៊ីស៊ីជែកវាសាប់ពីខាងនេះទៀតពូសម្លេងយើងវិញមិនខ្លាចទៅជាចេតារបស់យើងរំរែកអឺដល់ឥឡូវ ពីមុននេះខ្ញុំជាឪបណ្ឌិតដោយសារខ្ញុំមានកូនបណ្ឌិតឥឡូវខ្ញុំមានតែចៅជាតាបណ្ឌិតទៀតព្រោះដោយសារចៅខ្ញុំមួយវាបានបណ្ឌិតច្បាប់អន្តរជាតិបណ្ឌិតច្បាប់កូនអើអារវាចៅខ្ញុំដែរឥឡូវខ្ញុំជាជាឪរបស់បណ្ឌិត នៅពេលខាងមុខខ្ញុំនឹងខ្លាយទៅជាហៅទៅជាជីតាបណ្ឌិតណាហ៊ុនសែនបានប្រកាសខ្លួននេះណាកុំខ្លាចអាឡម៉ងវាដេញគប់ឲ្យកុំអីទៅជំទាវស្រែកសបាយសើចនឹងក្រាលផ្ទះហ្មងអាសើចអាជះមាត់មកអាសម្ដីឈួតចឹងអាអត់ដូចសាច់ណាមិនខ្ញុំបងប្រាប់គេថាខ្ញុំខ្លាចទៅជាឪបណ្ឌិតខ្ញុំខ្លាចទៅជាតាបណ្ឌិតបន្តិចទៀតខ្ញុំខ្លាចទៅជាខ្មោចបណ្ឌិត កុំភ្លេចអាពាក្យចុងក្រោយពួកហ៊ុនណាពួកអាហ្នឹងឯងពួកអាអំណាចហ្នឹងវាមិនមែនជាអមតៈទេអីអាខ្មោចបណ្ឌិតអេអេអាខ្មោចអីអាខ្មោចជើងអាអាអាខ្មោចអីខ្មោចឪបណ្ឌិត ខ្មោចនាយករដ្ឋមន្ត្រីខ្មោចឪនាយករដ្ឋមន្ត្រីឥឡូវតិចទៀតគេខ្លាយទៅជាឪនាយករដ្ឋមន្ត្រីទៅជាឪបណ្ឌិតហើយទៅជាតាតាបណ្ឌិតហើយតាតាតា តាអូនខ្លួនឯងសិតអីតាបណ្ឌិតឪពុកបណ្ឌិតតាបណ្ឌិតចាំបងអួតខ្លួនឯងថាអញជាតាចោអញជាឪចោអញងុំមិនកំអួតដែរទេណាអាបកាច់យោចឹងបានថាហ៊ុនសែនកន្លែងខ្លះឈួតឈួតរហូតគ្រប់គ្រងខ្លួនឯងលែងបានណាហ៊ុនសែនមិននិយាយខ្ញុំសង្វេគខ្ញុំឃើញហ៊ុនសែនឯងនិយាយនៅថ្នាក់ហ្នឹងណាហើយក៏ខ្ញុំបានឃើញឃ្លីបមួយហ៊ុនសែនគាត់បានសារភាពដល់ខ្លួនឯងណាគាត់ថាគាត់លើនិយាយវិញវាន់គាត់វិញណា ត្រឡប់ត្រឡំគាត់វិញខ្លួនឯងដឹងថាគាត់បាននិយាយអីមិនពេញវិញមិនមែនដោយសារវិញហ្នឹងមិនមែនដោយសារគាត់នឹងអំណាចអឺវិញហ្នឹងមិនមែនដោយសារថាធ្វើការកិច្ចការច្រើនទេឈួតនឹងអំណាចអឺឈួតខ្លាចស្បាត់អំណាចទៅអញអាណានិយាយដើមអញអាណាថាអីអញអាណាថាកូនអញណាអាណាវាខ្សឹកខ្សៀវមិនអាណាវាចង់បង្កើតអីណាចង់ធ្វើអីឲ្យឈួតអូវ៉ាខួរក្បាលនឹងអំណាចទៅឯងកូនឯងនិយាយកន្លែងហ្នឹងម៉ែម៉ែគាត់ចេះសប្តាហ៍ថ្ងៃហ៊ុនសែនណា តាមពិតសង្វេគគាត់ដែរហ៊ុនសែនតែងតែថាខ្លួននឹងកំពុងតែប្រកួតប្រជែងកំពុងតែតតាំងជាមួយនឹងលោកប្រធានស្ដីទីសំរងស៊ីតែការពិតជាស្ដីយើងមើលទៅហ៊ុនសែនមិនដែលមានឱកាសបានទៅប្រកួតប្រជែងជាមួយនឹងលោកប្រធានស្ដីទីសំរងស៊ីទេគឺហ៊ុនសែនកំពុងតែ តតាំងប្រកួតប្រជែងជាមួយនឹងលបងលោកប្រធានស្ដីទីសំរងស៊ីគឺកូនចៅ លោកប្រធាន អ្នកគ្រប់គ្រងលោកប្រធានស្ដីទីសំរងស៊ីដូចខ្ញុំអញ្ចឹងម៉ែក្មេក អាកបីអាពីក្បាលហ្នឹងអាឪហើកូនវាហ្នឹងហ្នឹងហើយវាកំពុងជុលអញ្ចាំងជុលអញ្ចាំងទេគាត់ឯងកំពុងជុលអញ្ចាំងសង្គ្រោះជាតិទេពួកឯងណោះណាពួកយើងមើលសម្គាល់ឃើញបងប្អូនមួយថ្ងៃមួយថ្ងៃឃើញហ៊ុនសែនចំកុកតែនៅក្នុង Facebook ក៏ចាំមើលតែពួកយើងនិយាយអីខ្លះដើម្បីតបតឌឺដងមកពួកយើងណាហ៊ុនសែនណាបើសិនជាហ៊ុនសែនឯងថាហ៊ុនសែនឯងប្រកួតប្រជែងជាមួយលោកប្រធានស្ដីទីសំរងស៊ីលុះត្រាតែលោកប្រធានមានវត្តមាននៅស្រុកខ្មែរតតាំងគ្នា ឲ្យលោកប្រធានចូលទៅហើយតតាំងនៅដល់ផ្ទាល់ហ្នឹងគេហៅថាប្រគួតប្រជែងមួយគ្នាប៉ុន្តែឃើញអត់ផងជាមួយទៅពួកខ្ញុំហ្នឹងហ៊ុនសែនខ្លាចណាស់ខ្លាចនៅវត្តមានរបស់លោកប្រធានស្ដីទីស្រាប់សំរងស៊ីហ៊ុនសែនឯងគុំថាឡើយ តែជាមួយលោកប្រធានស្ដីទីសាមញ្ញស៊ីជាមួយតែពួកយើងនឹងបញ្ជូនបញ្ជូនឆ្កែបញ្ជូនឆ្មាបញ្ជូនកបីបញ្ជូនជ្រូកបញ្ជូនអីមកផងតតាំងជាប្រមាថយើងគ្រប់រូបភាពនៅតែតតាំងឈ្នះលោហក់លហត់លិចក្បាលខ្លួនឯងចេញមកមានសម្ដី មួយសម្ដីរបស់ហ៊ុនសែនខ្ញុំចង់រកសម្ដីអាសម្ដីមួយហ៊ុនសែនប្រើភាសាអីជេស្រីនោះ អីលហោកមិញហ្នឹងអូអាខ្វះគេហ្នឹងបាច់ខ្វេចម៉ៃគាត់អូយញ៉ៃញ៉ៃហោមិនសមសម្ដីនឹងចេញពីនាយករដ្ឋមន្ត្រីហើយសម្ដីចេញពីហ៊ុនសែនណាចាំអាហ៊ុនសែនហៅថាបញ្ជូនកបៃទៅហ៊ុនសែនហៅខ្លួនឯងជាមេកបៃអត់ខុសទេណាព្រោះសម្ដីនឹងគឺជាសម្ដីឯងដូចថាដេរឆានចំហ្មងណា នាយករដ្ឋមន្ត្រីមួយទាំងមូលតែងយកអាសម្ដីដែលគេជេរបចោគ្នានៅបណ្ដាញ Facebook យកទៅនិយាយតាមបណ្ដាញ Facebook យកទៅនិយាយជាខ្ញុំស្រីសាធារណៈខ្ញុំស្រីខ្ញុំមិនអាចនិយាយ ភាសានឹងចេញមកតែហ៊ុនសែនយកអូខ្មាស់គេខ្មាស់គេមែនទេអញ្ចឹងបានមេថាហ៊ុនសែនឯងមិនដែលមានឱកាសធ្លាប់មានឱកាសណាធ្លាប់មានឱកាសបានប្រកួតប្រជែងមានកិត្តិយស មុនឆ្នាំ2013ដើម្បីប្រកួតប្រជែងជាមួយនឹងលោកប្រធានដែរក៏ប៉ុន្តែដោយសារសុនសែនឯងមានចរិតជាដេរឆានហ៊ុនសែនឯងអស់ឱកាសដោយសារស្រីឃ្លៀនអំណាចពេកកំរោលធ្វើបាបណាចាប់ណាធ្វើបាបបើផ្លំនៅឯសម្លេងសង្គ្រោះជាតិប្រចាំហ៊ុនសែនឯងអន់ណាខ្លាចសុកចិត្ត ដេញណាដេញមេដេញមេបាក់ចាប់មេបាក់ដាក់គុកចាប់លោកកឹមសខាដាក់គុកចាក់ដេញលើធ្វើមិនប្រើគ្រប់វិធី នៅពេលឱកាសដែលលោកប្រធានកំពុងតែមាន វត្តមាននៅក្រៅប្រទេសប្រើប្រើប្រើតឡាការដែលជាអតឡាការទីងងធ្វើការកាត់ទោសណាកាត់ទោសចាប់ទោសអូសដំណើរលោកប្រធាន ហើយតាំងឲ្យប្រកាសចាប់លោកប្រធានស្ដីទីសំរងស៊ីបើហ៊ុនសែនឯងខ្លាំងណាឲ្យលោកប្រធានធ្វើដំណើរទៅស្រុកខ្មែរទៅបើហ៊ុនសែនឯងខ្លាំង ហើយធ្វើការប្រកួតប្រជែងគ្នាទៅអានឹងបង្ហាញពីសមត្ថភាពហ៊ុនសែនឯងបើចឹងហ៊ុនសែនឯងមិនដែលមានឱកាសបានប្រកួតប្រជែងជាមួយលោកប្រធានសំរងស៊ីទេហ៊ុនសែនឯងប្រកួតប្រជែងជាមួយតែពួកយើងទេតាមបណ្ដាញ Facebook ណាហ៊ុនសែនហ៊ុនសែនឯងជាមេដឹកនាំដែលថោកទាបជាមេដឹកនាំកំសាន្តឃើញឃើញហើយចូលទៅមើលណាមកលេខសិតតាមីលាហោអីចេះចុះអូតើតម្លៃខ្មែរនៅកន្លែងណា ស្រស់ស្ដាប់ខ្មែរក្នុងសូវអត់ចេះជេរចុងទេណាខ្មែរមួយចំនួនណាណាទៅនៅក្រៅប្រទេសនោះចេញដល់ហើយចាស់អ្នកកំពុងនិយាយនោះអ្នកនៅណាអានេះជាសម្ដីមេដឹកនាំណាក្នុងនាមយើងជាមេដឹកនាំយកភាសាហ្នឹងមកនិយាយជាជានៅទីសាធារណៈហ្នឹងក្នុងនាមមេដឹកនាំប្រើភាសាហ្នឹងជាទីនៅនៅនៅលើវេទិកាអញ្ចឹងដែលមានមេដឹកនាំណាគេយកភាសាហ្នឹងមកប្រើនៅទីសាធារណៈអញ្ចឹងហ៎ អាភ្លើស្ដាប់តិចណាថាអ្នកនៅក្នុងស្រុកអត់ចេះជេរទេងាប់ហើយដូចស្អីមីយីមីស៊ីណាតនោះវាមានអាខ្ទើយណាមិនចេះមកជេរដាច់ដល់ហ្នឹងហើយដូចយាយហ៊ុនស៊ីណាតនោះវាណាគេម៉ៃគាត់ទៅប្រើពួកខ្ទើយឲ្យមកជេរយាយពិភាក្សាម៉ែអើយពួកអស់នោះមកសង្ស័យគាត់ទិញវិរុនឈើទេណាហើយជាតិជាសម្ដីបាត់ផ្សាយាយហ៊ុនស៊ីណាតហ្នឹងហើយយាយហ៊ុនស៊ីណាតហ្នឹងតែកូនម៉ែយាយហ៊ុនស៊ីណាតហ្នឹងថាមេបនដែរគេថាយាយហ្នឹង គេហៅម៉ៃយ៉ៃមិនម៉ៃយ៉ៃគឺម៉ៃយ៉ៃមិនក្រុមពុទ្ធរាពុទ្ធរាលក់ពុទ្ធរាលក់ខ្លួនលក់លេលក់អីលក់ស្អីអីហ្នឹងគាត់ខ្ញុំមិនដឹងទេណាខ្ញុំលឺសូរគេប្រាប់ហ្នឹងថាយាយហ្នឹងម៉ៃយ៉ៃយាយហ៊ុនសេណាតហ្នឹងខ្ញុំមិនដឹងទេនេះខ្ញុំលឺសូរពីគេមកគាត់ថាម៉េចគាត់ថាហ៊ុនសែនគាត់ថាអ្នកក្នុងស្រុកអត់ចេះជាអាអីកងែងដៃស្អីគេផេងវណ្ណៈអាផេងវណ្ណៈអាផេងអូជាបានសអាសាច់អាមហាអាចអាខ្លាសអាខ្លាសស្អីពួកសេពេលអូនេះសមានចូលជាណា ហើយសម្ដីហ៊ុនសែនខ្លួនឯងម៉ែអាបាផ្សារលើស្អីទៀតមិននិយាយទៅណាតែហ៊ុនសែនខ្លួនឯងនឹងសម្ដីម៉ែអាបាផ្សារហើយប្រើភាសាចេះចេះហ៊ុនសែនឯងប្រយ័ត្នផ្ទះបាច់ងាប់ខ្ញុំចាំការចាំខ្ញុំសុំខ្ញុំសុំតបទៅសម្ដីនឹងតិចសម្ដេចដៃចៅហ៊ុនសែនចាំស្ដាប់ណាយ៉ាដៃសោប្រចោគ្នា ចេញឡាយសូបចោលគ្នាបើទោះបីជាអ្នកនោះបចោលពួកប្រឆាំងនឹងពួកប្រឆាំងបចោលគ្នាតែខ្ញុំមិនចង់មិនចង់ឲ្យអ្នកទាំងឡាយបចោលគ្នាពួកជាជាតិសាសន៍ដូចគ្នាជាតិសាសន៍ដូចគ្នាសង្ឃឹមថាអ្នកទាំងឡាយទោះទោះបើសិនជាណានិយាយល្អតែកំណត់អាក្រក់ហេតុអីបានពលរដ្ឋខ្មែររាល់ថ្ងៃជាបចោលគ្នា ប្រឆាំងក៏ដោយមិនប្រឆាំងក៏ដោយទូទាំងពលរដ្ឋជាបចោលគ្នាដោយសារហ៊ុនសែនឯងឬគោលគឺចេញពីហ៊ុនសែនឯងគឺតិចយួន ហ៊ុនសែនអីធ្វើគេកញ្ជះយួនហ៊ុនសែនឲ្យគេបង្កើតគណៈបកនេះកើតគណៈបកនោះពួកអាចកអាចែមក្នុងស្រុកមកដៀលខ្មែរគេនៅក្រៅគេសិទ្ធិកបតជាតិដៀលគណៈបកប្រឆាំងសិទ្ធិកបតជាតិអីសពបែបយ៉ាងទាំងអស់ហើយគេមិនមែនកបតជាតិគេមិនសុខចិត្តដូចខ្ញុំនេះគ្រាន់តែគ្រប់គ្រងគណៈបកសង្គមជាតិមកដៀលជេរ Facebook សពបែបយ៉ាងខ្ញុំមិនសុខចិត្ត ណាហើយតែបង្កើតគណៈបកដតីដតីបើវាយប្រហារគណៈបកសង្ជាតិសិទ្ធគណៈបកសង្ជាតិដល់គេអ្នកគ្រប់គ្រងសង្គមជាតិគេមិនសុខចិត្តគេមិនជាប្រចាំអបតរទៅវិញហើយដោយសារតែគេដោយសារហ៊ុនសែនឯហ្នឹងឬគោលគឺចេញពីហ៊ុនសែនអីទាំងអស់ធ្វើកញ្ជាយួនមិនមែនដោយសារគេជេរប្រជាទេបើហ៊ុនសែនឯងឈប់ឈប់ឈប់ធ្វើកញ្ជាយួនទៅហ៊ុនសែនឯងឈប់ធ្វើកញ្ជាយួនរើសមេដឹកនាំមកជាមេដឹកនាំរបស់ខ្មែរធ្វើអ្វីស្រាប់ប្រយោជន៍ខ្មែរគឺខ្មែរឈប់ជេរប្រជាគ្នាឈប់ចោទគ្នាឯង តែរាល់ថ្ងៃហ្នឹងចោតខ្មែរនៅក្រៅប្រទេសចោតខ្មែរស្លូតត្រង់សិតតែគេក្បត់ជាតិជាពិសេសជាលោកសាម៉ាំងស៊ីដៀលថ្មីគាត់សិតតែក្បត់ជាតិតាំងរហូតដល់អើរហូតដល់កូនសុកសាំងស៊ីក្បត់ជាតិផ្ដាល់ដីសម្បទានអីផ្ដាល់អីណាអាស្អីប្រមាថប្រហែលខេតឲ្យទៅឲ្យទៅយូនអីសពបែបយ៉ាងដល់តែពលរដ្ឋគេឃើញអញ្ចឹងគេក្តៅក្រហាយដូចគេខ្ញុំអញ្ចឹងនឹងគ្រប់គ្រងខ្ញុំដឹងថាអ្នកនយោបាយណាល្អអ្នកនយោបាយណាអាក្រក់ខ្ញុំសុកចិត្តឲ្យបិទមាត់ស្គៀមមិនគេជេរត្រឡប់ទៅវិញណា ហើយអ្នកណាគឺជាអ្នកបង្កើតការជេរហ្នឹងហ៊ុនសែនឯងជាមេឬគោលធំជាងគេបំផុតណាណាយីហ៊ុនស៊ីណាតយាយអតាហ្នឹងក៏ដូចគ្នាចឹងដែរយាយហ្នឹងក៏យាយដែរយាយយាយហ៊ុនចំណាត់គាត់បង្កើតគុណយ៉ែមគាត់គុណយ៉ែមណាគាត់បង្កើតឯងស្រីស្រីលក់លេស្រីស្រីពួកតារាហ្នឹងដើម្បីនឹងពួកខ្ទើយនោះឲ្យមកជេរហេតុបច្ចេកទេសមកជេរអូប្រើភាសាជាអក្រក់ក្រក់នឹងយាយហ៊ុនចំណាត់នោះមេហើយហើយខ្លួនឯងជានាយករដ្ឋមន្ត្រីណាបើដឹងថាគេជេរបចោគ្នាអញ្ចឹងត្រូវបញ្ចប់ជាបន្ទាន់ គេជេរបចោគ្នាអីគណៈបកប្រចាំគណៈបកប្រចាំចុះអាកូនចៅខ្លួនឯងដែលបង្កើតអាស្ថាប័នជេនោះអាបានឯងបង្កើតស្ថាប័នជេបង្កើតស្ថាប័នពួក IT មកតាមរករឿងតាមកំចាត់ទេ Facebook អីអាស្អីគេហ្នឹងនេះហើយចូលមកជេរញ៉ៃណាណាគេហ្នឹងចាត្រឹមត្រូវជាតិជាបកាយជេត្រឹមត្រូវហ៊ុនសែនហ្នឹងគឺជាមេដឹកនាំដែលប្រើភាសាថោកទាបហើយបកាយជេជាងគេនៅលើពិភពលោកនេះគ្មានមេដឹកនាំណាដែលមានចរិតថោកទាបដូចហ៊ុនសែនទេ ជេរប្រមាថពលរដ្ឋខ្លួនឯងប្រមាថជីវិតពលរដ្ឋខ្លួនឯងណាចាត់ទុកពលរដ្ឋខ្លួនឯងគឺជាឧទាមចាត់ទុកពលរដ្ឋខ្លួនឯងគឺជាសត្រូវក្នុងនាមជាមេដឹកនាំហើយឥឡូវអ្នកមានអ្នកមានមេដឹកនាំណាដូចហ៊ុនសែននេះហ្នឹងហើយហើយឥឡូវយើងដឹងហើយចរិតមេដឹកនាំណាហ៊ុនសែនណាអត់មានអឺសាសាចាំថាពួកភូមិមាជន់រូបក៏មិនទៅរករឿងអូខ្ញុំចង់និយាយរឿងជួយតែខ្ញុំដាក់មានបញ្ចប់សិនខ្ញុំសុំថែមបន្តិចឲ្យចប់សិនណាអូខេអូខេខ្ញុំបកកានការជេរ100%ទៀត វាអត់មែនខ្ញុំអត់មានអីបងណាអត់តបនឹងពុកតបនឹងខ្ញុំឲ្យងាប់បង្កើតគណៈកម្មការបរាសាដាក់បរាសាឲ្យងាប់ប្រយ័ត្នរាសីមណ្ឌលគឺងាប់ខ្លួនឯងពួកខ្ញុំឥឡូវខ្ញុំប្រឹងរស់ដើម្បីរងចាំជួយធ្វើបុតហ៊ុនសែនណាហ៊ុនសែនឯងមិនមែនជានាយករដ្ឋមន្ត្រីទេប្រទេសខ្មែរហ៊ុនសែនឯងជានាយករដ្ឋមន្ត្រី Facebook អបចោល នាយករដ្ឋមន្ត្រីណានិយាយចឹងចឹងហាមកផ្ចាញ់ផ្ចាយជាមួយអ្នកលេង Facebook នាយករដ្ឋមន្ត្រី Facebook តាមដានអាណាជានេះអាជានោះអាកិច្ចការខ្លួនឯងត្រូវធ្វើធ្វើជាអេណាហើយចាំស្រាប់ទៀតអាភាសាចុងក្រោយយូខ្ញុំខ្មាស់ខ្ញុំអៀនខ្ញុំអត់ចង់ខ្ញុំអត់ចង់ចាក់តែចាក់ចុះហ្នឹងហើយមកឲ្យណែឯងហឹមតណៃធ្វើជាយើងពីថាបើកមើលយើងពីបចោគ្នា ខ្ញុំវកចំពោះទោះបីថាបងប្អូនជាប្រឆាំងខ្ញុំក៏ដោយក៏បើតែបើជាបចោគ្នាអញ្ចឹងអញ្ចឹងណានិយាយសុំឲ្យខ្មាស់ទៅចាស់យើងចូលទៅមើលខ្មាស់ហ្មងលេងចិត្តតែមីលាហោអីចេះចុះអូយតើតម្លៃខ្មែរមកនៅកន្លែងណាឃើញទេខ្មែរក្នុងសោអត់ចេះជេរចុងទៅណាតែខ្មែរមួយជុំគាត់តាមដានគេជេរបចោគ្នាហើយយកភាសាអញ្ចឹងយកមកដាក់ក្នុងមាត់ងាប់ហើយសុំឲ្យខ្ញុំស្ ខ្ញុំស្រីខ្ញុំស្រីយ៉ាងណាស់នេះហើយខ្ញុំអត់អាចយកភាសានឹងយកម្នាក់នៅក្នុងមាត់ខ្ញុំបានចេញមកចេញពីមាត់ខ្ញុំបានខ្ញុំអត់ទេហើយហ៊ុនសែនជានាយករដ្ឋមន្ត្រីហើយយកអាភាសាអញ្ចឹងចេញពីមាត់នាយករដ្ឋមន្ត្រី ជាសាធារណៈគេស្ដាប់ទូទាំងពិភពលោក My God ហើយកុំបន្ទោសគេណាជាបចោអើអាវាបចោណាបចោទៅកុំខ្វល់យើងជានាយករដ្ឋមន្ត្រីកិច្ចការយើងធំដុំចាំបាច់ជាច្រើនដែលត្រូវធ្វើ បើលោកសំយ៉ាងស៊ីមកគេជេរបចៅគាត់យ៉ាងម៉េចគាត់ឯងទៅខ្វល់ឯងគាត់មិនដែលតាមណាណាជេរបចៅគាត់ណារីគាត់គាត់មិនដែលខ្វល់ឯងគាត់មានកិច្ចការគាត់ដែលត្រូវធ្វើតែហ៊ុនសែនឯងកិច្ចការដែលនាយករដ្ឋមន្ត្រីត្រូវធ្វើមិនក៏មិនត្រូវធ្វើបើតាមគេស្ដាប់គេជេរបចៅគ្នាធ្វើអ្វីហ៎ងាប់ហើយគេជេរបចៅគ្នាស្ដាប់តែពលរដ្ឋស្រែកសម្ដេចដៃចៅជួយផង ជួយរកដំណោះស្រាយខ្ញុំផងបាត់ទឹកបាត់ដីបាត់ព្រៃប្រឹក្សាអត់ទៅរកដំណោះស្រាយអូខេ 4 10 20ឆ្នាំហើយឥឡូវថ្មីថ្មីនេះកម្មករកម្មការនេះធ្វើបដកម្មជួយរកដំណោះស្រាយពួកគាត់ផងក៏មកតាមតែអ្នកជេរបចោអបចោនោះឲ្យជេរជេរទៅទៀតទៅពួកមនុស្សម្នាក់ម្នាក់គេមាន idol រៀងរៀងខ្លួនតែយើងនិយាយប៉ះចំ idol គេក៏ដាក់វិញហើយដូចខ្ញុំចឹងតែនិយាយប៉ះចំលោកសាំស៊ី idol របស់ខ្ញុំខ្ញុំធាក់ត្រឡប់ទៅវិញហើយខ្ញុំបន្ទោសគាត់ស្អីត្រូវហើយណាហើយលោកសំស៊ីតិចថាស្គាល់ខ្ញុំតែតិចថាដឹងថាខ្ញុំការពីគាត់គាត់មិនដែរខ្វល់ផង ដឹងណាគាត់នឹងថាអ្នកណាមកពីណាណាណាណាគ្រប់គ្រងគាត់ណាកាន់ជើងគាត់មិនដែរខ្វល់គាត់ដឹងកិច្ចការគាត់អីគាត់ចាប់សបើម្លេះចរឹកអន់ម្លេះលោកហើយអញ្ចឹងចង់ខ្វាយទៅជាតានាយករដ្ឋមន្ត្រីពឹមនេះមិនដែរនេះយល់យល់ពើមកអើអាក្បៃញ៉ាយល់ទេយល់មិនដែរឥឡូវនេះខ្ញុំបានឃើញនេះនៅក្នុងអឺ page របស់ Kick Kick Kick Media ណា Kick Kick Media របស់ភូមិណាបងប្អូននេះគឺជារូបភាពដែល ប្រជាពលរដ្ឋភូមិដែលកំពុងបង្ហាញនៅការប្រឆាំងតបតនឹងនាយករដ្ឋមន្ត្រី អាក្របីណានាយករដ្ឋមន្ត្រីឈ្មោះតាឪអាក្របីឪអាក្របីមាននេះណាណាដែលឃើញណាបងប្អូនណានេះគឺជាខ្ញុំចូលទៅក្នុង page របស់ ភូមិណាពលរដ្ឋភូមិដែលគេកំពុងធ្វើការតវ៉ាប្រឆាំងនេះភេកដូចឈ្មោះនេះនេះភេករបស់គេនេះពួកខ្ញុំមានបង្ហោះនៅក្នុង account Facebook ខ្ញុំដែរបងប្អូនចង់ដឹងចូលមើលទៅណាគឺគេកំពុងធ្វើការប្រឆាំងណាឆ្លើយតបពីដិតរូបឆ្លើយតបនឹងវត្តមានវត្តមានរបស់ហ៊ុនសែននៅបំណាច់ឆ្នាំហ្នឹងខែ1ហ្នឹងតែត្រៀមនឹងទៅ ប្រទេសម៉ាឡេប្រទេសភូមាមីយ៉ាន់ម៉ា នេះសកម្មភាពហ្នឹងណាបងប្អូនឃើញទេគឺជារូបភាពពលរដ្ឋភូមិដែលកំពុងដុតរូបថតនេះឥឡូវឃើញណាហ្នឹងហើយឥឡូវខ្ញុំបង្ហាញសិនចាំខ្ញុំនិយាយអូខេឥឡូវបងប្អូនឃើញណានេះគឺជារូបថតដែលពលពួកពលរដ្ឋភូមិដុតបងប្អូនមាននៅចាំហ៊ុនសែនគាត់ធ្លាប់គម្រាមពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីឯងបងប្អូនមាននៅចាំទេអាណាហ៊ានធ្វើរូបអញធ្វើរូបទីងមុងដុតអញតាមវាយដល់ផ្ទះ ហើយទី2ហេងសួរដែលជាមនុស្សដែលជាចំណិតរបស់អាម៉ណែតអាកបីម៉ណែតណាហើយមិនអាចកុំខឹងណាម៉ែតអញហៅតាមឪឯងណាឪឯងនេះហៅឯងថាកបីបញ្ជូនឯងឲ្យទៅជុលអញ្ចឹងអញហៅឯងកបីឯងកុំខឹងណាឯងទៅខឹងផ្ទះបិចមាត់ឯងមកស្កូវឯងចេះក្បាលឯងបងប្អូនមានចាំទេមានចាំ ដែលហ៊ុនសែនថានឹងតាមវាយដល់ផ្ទះខ្ញុំសង្ស័យតហ៊ុនសែនទៅដល់ព្រោះទៅដល់មីយ៉ាន់ម៉ាហ្នឹងចុះពីកប៉ាល់ហោះចុះទៅទៅទៅដល់ថាក់ទ្វារពលពលរដ្ឋភូមិមានវាយដល់ផ្ទះសង្ស័យហ្នឹងអេសួយកប៉ាល់មិនបានចុះហងពួកការីមពួកអីណាបាញ់ទម្លាក់យន្តហោះហ៊ុនសែនណាឥឡូវយើងមិននេះទេគេលោថាពេលនោះបាញ់ធ្លាក់ទៅហ៊ុនសែនខំពួកហ៊ុនសែនធ្លាប់គម្រាមពលរដ្ឋខ្មែរណាមិនគម្រាមធម្មតាណាទៅវាយដល់អូស្ត្រាលីណាហើយសង្ស័យដល់ភូមិមា សង្ស័យទៅដល់ចូលពីកប៉ាល់ហងចូលទៅដល់ធាក់ទ្វារចូលទៅហ្មងវាយហ្មងសង្ស័យណាហើយទី2អាហេងសួរវានឹងអាចបញ្ជូន អាបាតដៃទី3នឹងរៀបគម្រោងដើម្បីសម្រាប់ពលរដ្ឋភូមិនេះតាមរូបភាពដែលយើងឃើញនេះដែលបងប្អូន ប្រជាពលរដ្ឋភូមិដែលគាត់ដុតរូបថតហើយនឹងជន់ទៅលើរូបរបស់ហ៊ុនសែនហ្នឹងពួកហ៊ុនសែនប្រកាន់ណារឿងហ្នឹងហ៊ុនសែនប្រកាន់ខ្លាំងណាស់ សម្រាប់កូនកូនយល់មិនសូហ្វីនេះហ្នឹងហើយខ្ញុំយល់ឃើញថាជនជាតិភូមា គឺការឆ្លើយតបយ៉ាងម៉េចហ្នឹងហើយខ្ញុំជឿថាជនជាតិភូមាគឺគាត់មិនពេញចិត្តនឹងហ៊ុនសែន ដែលតែគ្រប់គ្រងមេដឹកនាំនៅភូមាដើម្បីតែបន្តអំណាចគឺសម្រាប់ពលរដ្ឋគេតទៅទៀតទេព្រោះអីគឺជាការប្លន់អំណាចទេនេះធ្វើរដ្ឋបហាប្លន់អំណាចទៅគ្រប់គ្រងប្រទេសដោយហ៊ុនសែនជាហ៊ុនសែនដូចគ្នាអញ្ចឹងណាហ្នឹងហើយអញ្ចឹងទេខ្ញុំជឿថា ខ្ញុំគ្រប់គ្រងជនជាតិភូមាតស៊ូសពបែបយ៉ាងដើម្បីតែសិទ្ធិសេរីភាពរបស់ខ្លួនណាប្រទេសគេដែលគេធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំតាមសន្តិវិធីស្រាប់មានអាមេចៅមីងអ៊ុំលៀងហ្នឹងណាមកផន់មកធ្វើរដ្ឋប្រហារទឹកដើម្បីគ្រប់គ្រងណាបើចង់ចង់គ្រប់គ្រងប្រទេសទៅសម្រាប់ពលរដ្ឋគេ ណា ចាប់ដូចប្រទេសខ្មែរអញ្ចឹងណាអ្វីដែលភូមិមាសពថ្ងៃរឿងភូមិមាដូចនៅភូមិដូចនៅស្រុកខ្មែរអញ្ចឹង គឺធ្វើរដ្ឋបហារំលាយគណៈបកប្រឆាំងគេចាប់មេគណៈបកប្រឆាំងដាក់គុកដោយស្រុកខ្មែរអញ្ចឹងទេហ៊ុនសែនណាអត់អាចរកដំណោះស្រាយជូនទេរាល់ថ្ងៃតិចថាហ៊ុនសែនទៅរកដំណោះស្រាយគឺភូមិមាទេដែលយកយកយកវាហៅថាធ្វើតាមមេហ៊ុនហ៊ុនសែនណាគឺហ៊ុនសែនទៅបង្រៀនភូមិមាឲ្យធ្វើដោយខ្លួនឯងធ្វើយ៉ាងម៉េចក៏ដោយដើម្បីគ្រប់គ្រងអំណាចដឹកនាំណារបៀបផ្ដាច់ការបន្តទៅមុខទៀតអញ្ចឹងពលរដ្ឋភូមិមាគេដឹងគេបានគេមិនគ្រប់គ្រងយ៉ា យើងទៅចោលណាធ្វើប៉ះពាល់ដល់ខ្លួនឯងមិនអស់ចិត្តណាបង្កើតអំណាចផ្ដាច់ការនៅប្រទេសខ្មែរ40ឆ្នាំមិនអស់ចិត្តទេទៅចង់ទៅណាទៅបង្រៀនជនជាតិគេឲ្យឲ្យឲ្យណាទៅទៅទៅទៅធ្វើចរិតថោកថោកនៅប្រទេសគេមិនកើតតាំងខ្លួនឯងធ្វើជាអីអឹមប្រធានអាស៊ីអីប្រធានអាស៊ីអីប្រធានប្រធានអាសានណាប្រធានអាសានទេណាអាស៊ានញ៉ាប្រធានអាអាអាអាស៊ានតុងញ៉ាទៅធ្វើប្រធានអាស៊ានអីណាអាស៊ានទៅបង្កើត តែបង្កើតចង់បង្កើតអឺវាហៅថាកុំមុនីសជាបណ្ដាញហីណាតែមិនរួចទៅមិនរួចទេលោកហ៊ុនសែនចង់ខ្លាយទៅជាប្រប្រធានអាស៊ីអញ្ចឹងបងប្អូនខ្ញុំសង្ស័យថាអាហេងសួរអាចអាចទៅជួលជួលមនុស្សឲ្យបង្កើតទៅជាគ្រោះថ្នាក់ចរាចរណ៍ទៅដល់ពលរដ្ឋភូមិប៉ុន្តែខ្ញុំថារឿងអាហេងសួរវាមធ្យមងុំហ៊ុនសែន ពូនសែនពីកាលមុនគាត់គម្រាមទៅវាយពលរដ្ឋខ្មែរដល់អូស្ត្រាលីហើយឥឡូវនេះពលរដ្ឋភូមិកំពុងដុតរូបហ៊ុនសែនហើយនឹងជន់រូបហ៊ុនសែនណាហើយហ៊ុនសែនត្រូវទៅត្រូវទៅភូមាក្នុងនាមជា ប្រធានអាស៊ានហ្នឹងដើម្បីទៅសម្របសម្រួលដើម្បីធ្វើម៉េចស្វែងរកអន្តរាគមឲ្យមានវត្តមានអឺភូមានឹងនៅក្នុងការប្រជុំអាស៊ានអាស៊ានអឺរ៉ុបនិងអាស៊ានអាមេរិកដែលត្រៀមនឹងឆ្នាំឆ្នាំក្រោយហ្នឹងខែ2ហ្នឹង បើចឹងហើយហ៊ុនសែនអាចនឹងទៅធាក់ទ្វារណាទៅធាក់ទ្វាររបងប្រជាពលរដ្ឋភូមិវាយប្រជាពលរដ្ឋភូមិដល់ទៀតខ្ញុំសង្ស័យណាស់បើតាមតាមចរិតហ៊ុនសែនណាបើចឹងសូមឲ្យបងប្អូនពលរដ្ឋភូមិភូមិត្រៀមលក្ខណៈត្រៀមតាំងតោត្រៀមផ្កាក់ណា ត្រៀមកបិតត្រៀមអីចាំទទួល ផងពួកហ៊ុនសែនអត់បានទេណាតាមវាយដល់ផ្ទះណាហ៊ុនសែនកាចណាមិនមែនស្លូតទេ នឹងគាត់ខ្ញុំប្រាប់ទៅហើយម៉ែម៉ែក្រុមភាសាចាញ់លោកឡុងដាច់យើងមិនចង់ឈ្នះចាញ់អីក្រុមការងារយើងអឺពួកយើង គឺជាក្រុមការងារលោកឡុងបានប្រមាណយើងបានប្រមាណគឺគឺជាមោទនភាពរបស់ពួកយើងទាំងអស់គ្នាសំខាន់យើងបានចូលរួមក្នុងការបច្ចេកមតិបានចូលរួមក្នុងការនិយាយអំពីរឿងសង្គមលោកឡុងបានកាន់តែច្រើនយើងកាន់តែមានមោទនភាពព្រោះជាក្រុមការងាររបស់យើងខ្ញុំវាមិនមែនជាការចង់ចាញ់ចង់ឈ្នះទេចាចា ចាំអូខេតោះឧទាហរណ៍ស្ដាប់មួយចឹងណាចម្រៀងណាចម្រៀងចម្រៀងហ្នឹងគេដាក់មកបត់មកយើងច្រៀងទាំងអស់គ្នាអ្នកខ្លះច្រៀងព្រោះអ្នកខ្លះច្រៀងមិនព្រោះអ្នកខ្លះចេះអញ្ចឹងទៅដូចគ្នាយើងមានមនសិការមានគំនិតមានឧត្តមគតិការគិតខុសខុសគ្នាអញ្ចឹងការនិយាយស្ដីវាអត់មានដូចគ្នាទេដូចចម្រៀងអញ្ចឹងចម្រៀងដូចគ្នាអីដូចគ្នាភ្លេងតែមួយមួយហេតុអីយើងច្រៀងខុសគ្នាមកពីអាសម្លេងយើងវាខុសគ្នាយល់អត់ ហ្នឹងហើយអញ្ចឹងក៏ខ្ញុំចង់បញ្ជាក់ទៅវិញករណីដែលហ៊ុនសែនណាករណីដែលហ៊ុនសែន កំពុងតែជ្រៀតជ្រែកកំពុងតែជ្រៀតជ្រែកបញ្ហានៅ ក្នុងប្រទេសភូមាធ្វើឲ្យប្រជាពលរដ្ឋភូមិភូមាបង្ហាញប្រតិកម្មឆ្លើយតបទៅហ៊ុនសែនវិញយ៉ាងកក់ក្រើកតែម្ដងអញ្ចឹងហ៊ុនសែនគួរតែដឹងខ្លួនឯងអំពីការស្វាគមន៍របស់ប្រជាពលរដ្ឋភូមិ ឥឡូវនេះពលរដ្ឋភូមាគាត់កំពុងបង្ហាញអំពីប្រតិកម្មពួកគាត់ឆ្លើយតបទៅនឹងហ៊ុនសែនក្នុងការដែលហ៊ុនសែនកំពុង តែចូលទៅគ្រប់គ្រងមេដឹកនាំមីងលាំងពិភពលោកគេកំពុងថ្កោលទោសទៅលើរបបភូមាដែលធ្វើបាប សម្លាប់ពលរដ្ឋខ្លួនឯងយ៉ាងរង្គាលគេបានថ្កោលទោសគេបានប្រឆាំងគេអន្តរជាតិបានដាក់បានដាក់ទរណកម្មតែហេតុអីបានជាហ៊ុនសែនបែរជាទៅគ្រប់គ្រង ហើយហ៊ុនសែនប្រើភាសាចេះអាស៊ានត្រូវមាន10ប្រទេសបើ មិនបើ មាន តែ9ប្រទេសមិនហៅថាអាស៊ានទេប៉ុន្តែកុំភ្លើពេកហ៊ុនសែនអាស៊ានកើតឡើងតែ5ប្រទេសហ្នឹងណានៅពេលដែលកើតអាស៊ានដំបូងគឺ5ប្រទេសមិនកើតភ្លាមប្រាក់10ប្រទេសទេណាបើអាស៊ានកើតដំបូងមានតែ5ប្រទេសទេអត់ទាន់មានកម្ពុជាអត់ទាន់មានភូមាទេអាស៊ាន កើតភ្លាម5ប្រទេស ការដែលធ្វើដំណើររហូតឡើងដល់ប្រទេសនេះណាទើបមិនចូលមកក្រោយក្រោយទេបើចឹង9ប្រទេសក៏នៅតែជាអាស៊ានដែរការដែលហ៊ុនសែនឯងកំពុងតែលូកដៃចូលទៅណាដើម្បីធ្វើម៉េចគ្រប់គ្រងឲ្យមានវត្តមានមីងអងលៀងឬក៏របបភូមាដែលដឹកនាំប្រជាជនផ្ដាច់ការមីងអងលៀងហ្នឹងណាចូលមកក្នុងចូលមកក្នុងសហគមន៍អាស៊ានហ្នឹងណា គឺជាគឺជាហ៊ុនសែនឯងកំពុងតែបំបំផ្លាញចោលនៅសហគមន៍ឬក៏អង្គការអាស៊ាននឹងហ៊ុនសែនកំពុងតែបំផ្លាញនៅ អង្គការអាស៊ានឲ្យខ្ទេចតែម្ដង បំពេញមហិច្ឆតាឲ្យចិនព្រោះចិនវាចង់គ្រប់គ្រងអាស៊ាននឹងព្រោះចិនអត់មានឈ្មោះនៅក្នុងអាស៊ានទេចិនអាចចូលរួមបាន ក្នុងនាមអាស៊ានបូកប៉ុន្តែបើនៅ ក្នុងអង្គការនឹងអត់មានទេ ករណីហ៊ុនសែនទៅភូមាហ្នឹងវាជារឿងមួយប្រថុយបំផុតខ្ញុំក៏ប្រាប់អាម៉ាត់ប៉ុណ្្នឹងឯណាហ៊ុនសែនគេចង់ទៅហ្នឹងគេធ្វើទៅសម្របសម្រួលគេចង់យកយកមុខយកមាត់ណាសម្រាប់រួមមិនកើតខ្លួនឯងកំពុងតែប្រអាចស្អុយពេញគូនហ្នឹងហើយយើងចង់ទៅលេងគេចង់ទៅសរុបមិនទៅវាអត់ទៅអត់រួចគេទៅជន់ជាតិជន់ជាតិភូមិគេសើចទៀតណា ណាមុននឹងមកបដៅមុនមកលាងគូតអុយគេទៅលាងគូតខ្លួនឯងស្អាតសិនហើយយកមកទុកកន្លែងណាភពលោកហ៎ភពលោកនេះតែមិននោះមិនផុតកែងបើឯងឯងដុំដល់ក្បាលឯងទៀតមិនផុតកែងលើក្បាលឯងទៀតផុតក្បាលឯងទៀតចាំនឹងសាល់ហង ដឹកនាំស្រុករំដួល40ឆ្នាំបាន ត្រឹមតែនាយករដ្ឋមន្ត្រីស្មុំដល់សុំទាមគេមកជីវិតបើសិននៅបន្តទៅទៀតនៅតែស្មុំនៅតែកាន់តែក្រនៅកាន់តែយូរនៅកាន់តែក្រកាន់តែចម្ពាក់លុយគេហើយជាអ្នកណាអ្នកសងគឺពលរដ្ឋខ្មែរជាអ្នកសងយើងអត់បានស៊ីអត់បានចុកអត់បានចាយយើងជាអ្នកសងអញ្ចឹងបងប្អូនគួរណាតែយល់ហើយតើទុកចិត្តឲ្យអាយុរដ្ឋមន្ត្រីស្មុំនឹងយកស្មុំមកដើម្បីមកពលរលួយចែកលួយបាក់ពួកគ្នាវា ហើយយើងជាអ្នកសង្ឃបន្តទៅទៀតឬក៏បងប្អូនត្រូវតែបញ្ចប់នាយករដ្ឋមន្ត្រីស្មុំនាយករដ្ឋមន្ត្រីពាលីអាវ៉ាសែននាយករដ្ឋមន្ត្រីណាក្បត់ជាតិបំផ្លាញជាតិមេចោឃាតករហ្នឹងបើនៅតែគ្រប់គ្រងមេឃាតករកាន់អំណាចតទៅទៀតគឺវាសម្រាប់យើងថ្ងៃណាមួយម្ខាងម្ដងគេម្ដងយើងវាវិលជុំយ៉ាងហ្នឹងគឺវាសម្រាប់តែខ្ទេចអាហ៊ុនសែនសម្រាប់ផ្នែកខ្ទេចហើយអាយួនសម្រាប់ហ៊ុនសែនហើយចាប់តែម្ដងគឺប្រទេសហ្នឹងគឺយួនតែម្ដងចាំមើលមិនជឿ វាអត់ទុកទេអាតកូលហ្នឹងខ្លួនឯងជាជនជាតិខ្មែរធ្វើឆ្កែបំរើបរទេសយួននៅប្រទេសវៀតណាមពុករលួយឈ្មោះហៃពេកវាសម្រាប់ចោលចុះរឿងស្អីដែលយួនវាស្រឡាញ់ហ៊ុនសែនរាល់ថ្ងៃវាបោកហ៊ុនសែនប្រើហ្នឹងលឺសម្ដីសេអនុថាអត់ខ្ញុំចាញ់បោកអាយួនអាយួនវាជាកពើអាយួនវាជាកពើអញ្ចឹងទេអាហ៊ុនអាហ៊ុនសែនអាយួនហ្នឹងវាប្រើហ៊ុនសែនដូចសេអនុអញ្ចឹងវាប្រើដូចគេអញ្ចឹងម៉ែសួរជាមួយសូហ្វីនេះ ករណីដែលហ៊ុនសែនអាចធ្វើព្យួរធ្វើភ្លៀងបានព្រោះហ៊ុនសែនជាមេដឹកនាំមែនហើយយើងឃើញប្រហែលថ្ងៃនេះណាឃើញសកខេនឹងក៏បានចេញលិខិតចេញกระดาษមកណាដើម្បីឲ្យថាហាក់បីដូចជាមានការស្ងប់ស្ងាត់មិនមិនមិនមានការប្រកួតប្រជែងតើមិនថាសាយអីមិនថាអីសាយអីចាស់សម្រាប់សួរបងប្អូនអីសាយសាយឈុំអញ្ចឹងសាយឈុំអញ្ចឹងបងប្អូនឈ្មោះគេសាយឈុំអញ្ចឹងសាយឈុំអញ្ចឹងសាយឈុំសខេង តើសខេងសខេងសាយឈុំអីឬក៏មេដឹកនាំដតេទៀតហ្នឹងព្រមទេនៅពេលដែលហ៊ុនសែនប្រកាសថាកូនកូនជាខ្លួនឯងហ្នឹងគឺជាឪនាយករដ្ឋមន្ត្រីហើយបន្តិចទៀតតានាយករដ្ឋមន្ត្រីបន្តិចទៀតជាតានាយករដ្ឋមន្ត្រីហើយចុះកូនកូនមេដឹកនាំដតេទៀតមានសមត្ថភាពទេខ្ញុំសួរចេះ អញ្ចឹងបានន័យថាពួកនឹងសុកចិត្តឲ្យកូនកូនរបស់ខ្លួននឹងតាមលឹកគូតហ៊ុនសែនកូនចៅហ៊ុនសែនតទៀតទេខ្លួនឯងនឹងលឹកគូតហ៊ុនសែនហើយហើយកូនរបស់ខ្លួន ហើយចៅរបស់ខ្លួនត្រូវតាមលឹកលឹកគូតតកោហ៊ុនតទៀតឬក៏យ៉ាងម៉េចម៉ែមិនបើតាមខ្ញុំគិតអញ្ចឹងឬមួយកូនកូនពួកនឹងចោលមិនសៀតកូនកូនកូនចោលខេងចោលមិនសៀតខ្ញុំគិតថាអញ្ចឹង ក្នុងចង្កងពួក CVP នឹងអត់ហ៊ានទេពីព្រោះយល់វាជាមេរបស់វាបណ្ដាយអញ្ចឹងហើយបានជាអត់ហ៊ានបានជាបណ្ដោយអញ្ចឹងទៅព្រោះយល់វាមានល្បិចឲ្យអាណេដឹងណែតហ្នឹងវាមកចូលស្រុកខ្មែរអាចឈាមខ្មៅមួយដំណក់ណាស្រុកនៅលើទឹកដីខ្មែរហ្នឹងគឺវានឹងបណ្ដោះវាបណ្ដាលពង្រីកឲ្យធនយុរដ្ឋត្រីដើម្បីគ្រប់គ្រងខ្មែរបន្តទៀតអញ្ចឹងហើយពួកសំបីសខេងពេញចិត្តអ្នកនៅក្នុងសង្គម CP ដែលតស៊ូជាមួយហ៊ុនសែនកូនចៅហ៊ុនសែនពេញចិត្តពេញចិត្តត្រូវតែសម្របខ្លួនតាមនោះពួកអត់ហ៊ានជាមួយយួនពួកយើងជាកាជះយួន បើហ៊ានធ្វើគេគេមិនពេញចិត្តទេមិនដឹងធ្វើមិនឈ្នះអើចឹងទ្រាំឲ្យកូនចៅខ្លួនឯងនឹងតាមហិតតែបើសិនជាស្មើនឹងអតីតហ៊ុនសែនបើសិនជាអានេះដុំណៃនឹងជាកូនហ៊ុនសែនណាគេដឹងថាជាកូនហ៊ុនសែនណាមិនហើយហ៊ុនសែនមិនមែនគឺប្រទេសខ្មែរមិនមែនជាក្រោមអំណាចយួនណាគឺតែហ៊ុនសែនណាគេតវ៉ាបាត់ហើយតែដោយសារហ៊ុនសែនក៏វានៅក្រោមអំណាចយួនដែរហ្នឹងហើយវាអាចធ្វើកើតហ្នឹងរឿងមួយចេះរឿងចេះ តែហ៊ុនសែនឬមួយចេះម៉ាក់ផៃយល់ចេះហ៊ុនសែនហ៊ាននិយាយចឹងតាមពិតបើសិនជា យើងជាម៉ែឪអន់ចិត្តមិនថប់ទេកូនអញកើតទេឬមួយកូនកូនរបស់សខេងកូនសិតចោលម៉ាស៊ីនបានហ៊ុនសែនមានមានតកោហ៊ុននេះมันអាចធ្វើជានាយករដ្ឋមន្ត្រីបាន ក្រៅពីនឹងមិនអាចទេណាប្រគួតប្រជែងបានទេណាឬមួយកូនកូនរបស់មេដឹកនាំប្រទេសជាតិសិតតែកូនចោលម៉ាស៊ីនហ៎ក៏អញ្ចឹងដូចជាកូនសខេងកូនសាយធំ អាពួកអស់ហ្នឹងគេឲ្យតែមកធ្វើមេនេះមេនេះនាយករដ្ឋមន្ត្រីនេះនាយករដ្ឋមន្ត្រីនោះដើម្បីតែយកអំណាចទៅក្បត់ជាតិបំផ្លាញជាតិអីសពអត់យ៉ាងវាចេះតែរស់រស់ដើម្បីកំដរធម្មជាតិទៅហ្នឹងហើយវាអត់អាចមានសមត្ថភាពអត់អាចមានអមមហិច្ឆតាខ្លាយខ្លួនចង់ធ្វើជានាយករដ្ឋមន្ត្រីតែប៉ុណ្ណឹងក៏ប្រសពចិត្តដែរហ្នឹងហើយពួកវាមិនហ៊ានជាមួយហ៊ុនសែនទេព្រោះយួនលើកបន្ទប់អាហ៊ុនម៉ាណែតចាំបងបងមិនសាបងបងចកាពិតហ្នឹងហើយតែខ្ញុំក៏ឆ្ងល់បងខ្ញុំក៏ឆ្ងល់ចេះ មិនក៏តាមិនក៏សក់សខេងឬក៏ខ្សែឈុំអីហ្នឹងណានៅពេលដែលហ៊ុនសែននិយាយចឹងស្មើនឹងមើងងាយកូនកូនរបស់ពួកគាត់នោះ បានន័យថាតកូនចៅមួយទៀតមានតកូនតកោហ៊ុននេះដែលមានសមត្ថភាពមិនខ្មែរអត់មើលងាយទេវាវាខ្លាចអាយុនចង់ងាប់នោះវាអត់វាអត់ទៅបានឲ្យធនយុរដ្ឋមន្ត្រីនេះឲ្យធនយុរដ្ឋមន្ត្រីនេះមេដឹកនាំនេះមេនេះមេនោះវាសบายសบายចិត្តចង់ងាប់ហ្នឹងវាចែកណាច់អឺវាសบายចិត្តចង់ងាប់ហ្នឹងហើយគ្នាមានមានបំណងណាទៅប្រងធ្វើនយោបាយរដ្ឋមន្ត្រីទៅចាញ់ទៅទៅទៅបណ្ណាំប្រជែងនយោបាយរដ្ឋមន្ត្រីណាអត់ដែរទេពួកពួកពួកឯងនេះយូរមានរៀបចំឲ្យហើយស្រាយតែពួកពួកកូនពួកទាំងមេដឹកនាំហ្នឹងគឺជាកូនខ្មែរអាមិនឯងជាកូនយូរហ្នឹង ណានឹងផ្សេងវាមិនវាមិនឲ្យអ្នកផ្សេងមកឡើងមកអាមិនឯងវាជាកូនយូរណាមកប្រឡងខ្លួនធ្វើជាខ្មែរណាណាញ៉ាបើចឹងសរុបសេចក្តីមកហ៊ុនសែនកំពុងតែអួតខ្លួនឯងណាអាក្បៃហើយកំពុងជេរអាដូចជុំវិញខ្លួនហ្នឹងហើយហ៊ុនសែនឲ្យត្រៀមលក្ខណៈទៅណាពេលទៅភូមិមានហ្នឹងណាហ្នឹងហើយចាំបងប្អូនណា ក៏តែមិនមិនខ្វាត់ជឿថាហ៊ុនសែនហ៊ានទៅទេបើហ៊ុនសែនហ៊ានទៅដឹងតែពលរដ្ឋភូមិវាស្វាគមន៍ឡើងមកផ្អែមដៃហ៊ុនសែនទៅអញទិញកណ្ដុងបាញ់ពីនេះទៅហ្មងតលាក់បងប្អូនប្រជាពលរដ្ឋភូមិនឹងស្វាគមន៍យ៉ាងកក់ក្ដៅយ៉ាងកក់ក្ដៅតាមរយៈកម្ដៅភ្លើងណាហើយខ្ញុំជឿថាហ៊ុនសែននឹងនឹងទៅធាក់ទ្វារ បងរិនវិញក៏ថាកូនកូនពួកមន្ត្រីទាំងអស់គឺម៉ែឪវាឈាមអន់ត្រូវហើយចាត្រឹមត្រូវត្រឹមត្រូវបងឈាមអន់មែនតើពួកហ៊ុនសែនមកប្រកាសក្នុងមុខចឹងហ្នឹងហើយអឺហ៊ុនសែនហ៊ុនសែននឹងហ៊ុនសែនបើចិត្តសឿងណាកុំខ្លាំងតែជាមួយខ្មែរឥឡូវណាពលរដ្ឋភូមិដុតរូបថតជន់រូបថតហ៊ាននេះហ៊ាននេះហ៊ានប្រកាសទៅវាយពលរដ្ឋភូមិអត់ផ្ទះហេបើហ៊ុនសែនឯខ្លាំងសាក់ប្រកាសមើលកុំខ្លាំងតែជាមួយខ្មែរ ឲ្យអាក្បីបងណាឲ្យអាក្បីកុំខ្លាំងតែជាមួយខ្មែរប្រកាសទៅវៃខ្មែរដល់ផ្ទះតែជាមួយរពលរដ្ឋភូមិអត់ហ៊ានបងបិសាចតែមានន័យថាហ៊ុនម៉ាណែតជាកូនអាអាអាអាលេដឹកដឹកធោអាលេដឹកធោហ្នឹងហើយហ្នឹងហើយហ្នឹងហើយ អានេះដឹកថយខ្ញុំហៅអានេះដឹងណៃហ្នឹងឯងអានេះដឹងណៃហ្នឹងកូនអាហ្នឹងឯងមើលមើលមើលរូបគាត់ដូចគ្នាបែបហ្នឹងកូនបើសិនជាម៉ណែតបើសិនជាក្របីម៉ណែតហ្នឹងវាជាវាជាកូនហ៊ុនសែនណាវាផលិត DNA បង្ហាញយកទៅឲ្យពលរដ្ឋខ្មែរបានដឹងយូរហើយដោយសារមិនមែនកូនហ៊ុនសែនហ្នឹងហើយបានមិនហ៊ានពិនិត្យ DNA ម៉ៃក្មេកដែលចេញចេញជានេះមកពិនិត្យឈាមទៅបញ្ជាក់ថាគឺជាកូនហ៊ុនសែនស្អីគេអឺ ស្អីអ្នកកសែតស្អីណានោះដែលចេញមកចេញចេញចេញចេញចេញផុសតាងមកថាអានេះដឹងណៃនេះគឺជាកូនអានេះដឹងថោស្អីគេហ្នឹងឯងកូនយួនហ្នឹងកូនយួនឯងគេណៃណាគេឯកសារគេចេញមកជាមួយគ្នាហ្នឹងឯងចេញឯកសារស្អីស្អីមកឃើញគេប្រចាំព្រះហ៊ុនសែនអត់ទាំងហ៊ានផ្ដំគេផងព្រោះតែផ្ដំគេគេនឹងយកឯកសារការពិតផុសតាំងពិតពុតយកមកណាវាសុកគេយកផុសតាំងពិតចេញមកបញ្ចេញអត់សុកគេសុកចិត្ត ណាសុកចិត្តវាយប្រហារគេជាភាសាត្រឡប់ទៅវិញប៉ុន្តែអត់យកធ្វើផោះតាងទេបើសិនជាហ៊ុនសែនហ៊ុនសែនមហាសែនចង់ឈ្នះបើសិនជាហ៊ុនសែនហ្នឹងណាអានេះដឹងអានេះដឹងណៃហ្នឹងជាកូនហ៊ុនសែនពិតប្រកបទៅគឺហ៊ុនសែនហ្នឹងធ្វើ DNA DNA ហ្នឹងហើយគឺថាចង់ឈ្នះគេបណិតឈាម DNA ហើយយកដឹងហាងដឹងថាដឹងយកលុយហើយដើម្បីលើកគេទៅជួសគេឈ្មោះរបស់ខ្លួនជឿខ្ញុំទៅហ្នឹងហើយវាប្តឹងបាត់ទៅហើយដោយសារមិនហ៊ាន DNA មិន លេងអីចេញមកលេងដឹកធូញ៉ាចេញមកលេងដឹកធូលេងដឹកធូណាមើលអើមើលមុខវាមើលមុខវាដូចឪវាបេះដាក់អញ្ចឹងដូចគ្នាបេះដាក់អញ្ចឹងអត់មានដូចហ៊ុនសែននេះបន្តិចហ្នឹងហើយញ៉ាលើដេនអីចេញមកហ្នឹងហើយហើយបញ្ជាក់ប្រាប់ពលរដ្ឋខ្មែរទៅហើយយកយកឈានហ្នឹងយកមកពិនិត្យនៅអាមេរិកណាឬពិនិត្យនៅអាល្លឺម៉ង់ឬនៅទ្វីបអឺរ៉ុបមកមិននៅស្រុកខ្មែរណាហ្នឹងហើយពិនិត្យមកហើយចេញលទ្ធផល បង្ហាញទៅភាពបរិសុទ្ធក្នុងនាមយើង យើងយើងឡើងជាបុគ្គលខ្លួនឯងយើង គឺជាមនុស្សសាធារណៈយើងគឺជាមេដឹកនាំដើម្បីបង្ហាញភាពបរិសុទ្ធទៅដល់ពលរដ្ឋខ្មែរភាពស្មោះត្រង់អាចបងប្អូនភូមិមាទទួលស្វាគមន៍ហ៊ុនសែន ដោយត្រយងចេកដែកចេករយចឹងមកថាហ៊ុនសែនមកខ្លាំងណាហ៊ុនសែនហ៊ានហ៊ានទេនៅពេលដែលពលរដ្ឋភូមិមាដុតរូបថតពលរដ្ឋភូមិមាជន់រូបថតហ៊ុនសែនហ៊ានហ៊ានហ៊ាននឹងគម្រាមពលរដ្ឋភូមិមា កុំខ្លាំងតែជាមួយខ្មែរណាឲ្យអាកបីឲ្យអាកបីកុំខ្លាំងតែជាមួយខ្មែរហ៊ានឆ្លើយតបទៅពលរដ្ឋភូមិឯងបើចិត្តសឿងឆ្លើយហើយទី2អាហេងសួរណាមនុស្សចំណិតរបស់របស់អើអាកបីណារបស់ម៉ណែតអាកបីម៉ណែតបើហែងសឿងហែងតរៀបផែនការទៅសម្រាប់ពលរដ្ឋភូមិធ្វើជាគ្រោះថ្នាក់ចរាចរណ៍ហ៊ានទេ ដៃខ្មែរណាពួកឯងខ្លាំងដែរជាមួយខ្មែរអាហេងសួរនេះវាជាកូនយួនអញ្ចឹងហើយបានវាមានអំណាចបានវាមានគេឲ្យតំណែងវា ធ្វើជាមេឃាតកលាក់មុខអានេះវាវាអ្នកចាត់ចែងសម្រាប់អ្នកណាសម្រាប់អ្នកណាបើកឡានបុកអ្នកណាធ្វើជាគ្រោះថ្នាក់ចរាចរណ៍អីគឺអាហេងសួរហ្នឹងណាបើសិនជាអាហ្នឹងវាមិនមែនកូនយួនវាកូនយួនមិនថាវាមានអំណាចទេណាបើសិនជាមិនមែនកូនយួនបើ សិនវាមិនជាឃាតករ ពូពួកអានឹងខ្លាចខូចឈ្មោះអញ្ចឹងណាទម្លាក់តំណែងអាហេងសួរនឹងបាត់ហើយតែវាអត់ហ៊ានឃើញនេះគ្រាន់តែចេញចេញចេញមកប្រតិកម្មនឹងរឿងអ្នកធ្វើប្រតិកម្មពលករធ្វើពលករពលកម្មធ្វើប្រតិកម្មដែលវានិយាយរឿងស្ត្រីមានផ្ទៃពោះអីណាវាស្អីគេវាចោទប្រកាន់គេថាគេនឹងជាឧទាមចឹងចឹងអឺហ្នឹងណាវាខូចឈ្មោះរដ្ឋាភិបាលវិញគេដេញក្បាលវាចោលបាត់ហើយជឿទៅតែដោយសារពួកអញ្ចកងវានឹងយួននឹងវានៅគ្រប់ស្ថាប័នចឹងឯង អូខេទៅឲ្យវាទេអញ្ចឹងចង់ប្រចាំណាកុំភ្លេចណាហ៊ុនសែនពលរដ្ឋភូមាឆ្លើយតបឯណាហ្នឹងហើយកុំភ្លេចទៅដល់ភូមាណាទៅដល់ចូលធាក់លបងពលរដ្ឋភូមាបាយដល់ផ្ទះហ្នឹងណាគេបងបងប្អូនពលរដ្ឋពលរដ្ឋភូមិជាត្រៀមលក្ខណៈផងអូខេនៅចុងបញ្ចប់នេះខ្ញុំមានតែត្រៀមនឹងឆ្នាំ2021នៅសប្តាហ៍2ថ្ងៃទៀតទេត្រៀមចូល2022 ចុះមកចាប់ខ្ញុំមានតែជូនពរទៅដល់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកមិនថានៅទីណាទេសូមបងប្អូនមានសុខភាពល្អគិតជាផុតនឹងជំងឺដល់កាយសហដែលកំពុងរាតត្បាតពិភពលោកនេះសូមជូនពរទៅដល់បងព្រៀបអ៊ីនក៏ដូចជាបងប្អូនយើងដែលកំពុងនៅក្នុងបណ្ដាញ YouTube ក៏ដូចនៅក្នុងបណ្ដាញ Facebook នៅទូទាំងអ្នកស្ការនេះពិសេសបងវិសាទប្រុសសូមមានសុខភាពល្អទេវតាឆ្នាំថ្មីនាំនៅសុខសុខភាពល្អជូនដល់បងប្អូន ហើយជនប្រាច់ការអាជនខោកទៀបអើអាកបីអាកបីអាជននេរឆានសូមឲ្យវាងាប់តៃហោងពីពិភពលោកនេះកុំឲ្យនៅបំផ្លាញមនុស្សល្អតទៅទៀតសូមទេវតាទុកសាទុកឆ្នាំថ្មីសេរីសួស្តីដល់ផ្នែកស្លូតត្រង់ឆ្នាំថ្មីជូនពោជ័យក្របបេក្របអាក្រោះតយងជែកតយងស្អីណាហ្នឹងចេញពីភូមិមិនផ្ដាក់ចំកញ្ចៅហ៊ុនសែនមកក្របទៅឲ្យចាប់ត្មងទៅហ្នឹងហើយអរគុណចាស់បងប្អូនជម្រាបលា